សូមជូននីតិពិភាក្សាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមសូមលោកនាងកញ្ញាមេត្តាចូលរួមស្ដាប់និងទស្សនាដោយផ្ទាល់ទៅ ជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃព្រះត្រៃរតដល់សេចក្តីគោរពជាថ្លាដល់គង់ខ្ពស់លោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណចាស់ធេរានធេរៈគ្រប់ព្រះអង្គដល់សេចក្តីគោរពជាថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាញញឹមពិតបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលធកម្មជាក្រមវរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន។ ថ្ងៃនេះគឺថ្ងៃសៅរ៍900ខែផគុណឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី26ខែមីនាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិវិភាសាស្ដីអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UNDP យើងតែងតែនាំយកនៅកិច្ចពិភាក្សាដែលមានវាគ្មិនរបស់យើងចូលរួមចំនួន4ចំនួន3នាក់ដូចតទៅសូមស្វាគមន៍បងគីមគូដែលជាទីប្រឹក្សានៃមជ្ឈមណ្ឌលពុទ្ធធម៌កម្ពុជាក្រម ទីក្រុងស៊ីដនីនិងសូនស្វាគមន៍បងទៀតថេនដែលជាទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រមហើយនិងសូនស្វាគមន៍បងលីថាញ់តឹងដែលជាប្រធានសាខាសហព័ន្ធប្រចាំនៅទីក្រុងស៊ីដនីរបស់យើងផងដែរថ្ងៃថ្ងៃនេះយើងបានមកជួបជុំគ្នាសាជា ថ្មីយើងបានពិភាក្សាផ្ដោតអារម្មណ៍សំខាន់ទៅលើកិច្ចវិភាសារបស់យើង គឺមាត្រាទី43 44និង នេះយើងនឹងអជជែកគ្នាចំនួន3មាត្រា តែម្ដងដោយសារតែមាត្រាដែលយើងបានវិភាសាទាំងប្រមាណហ្នឹងយើងមកដល់ពេលនេះគឺមាត្រាហាក់ដូចជាមានភាពប្រហែលប្រហាក់ប្រហែលគ្នាដូច្នេះយើងលោកលើកយកទាំងមេត្រាទាំងទាំង3យកមកពិភាក្សាតែម្ដងហើយសូមអញ្ជើញបងគឹមគូមានទូនាទីជាអ្នកអាននៅ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិមាត្រាទី3និងទី4ទី5តែម្ដងទាំងភាសាខ្មែរទាំងភាសាអង់គ្លេសដូចតទៅសូមអញ្ជើញបងគិតគូ43សូមក្រាបបាយគុំបដិជនអីជំរាបសួរលោកទៀតថេននិងលោកអូននេះខាងតឹងនិងសូមក្រាបបាយគុំបដិជនគ្រប់អង្គនិងអឺបងប្អូនរួមជាតិខ្មែរនិង ខ្មែរក្រមទាំងឡាយជាទីគោរពរាប់អានអឺថ្ងៃនេះខ្ញុំនឹងធ្វើការអាននៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមចូលដល់មាត្រា43ហើយខ្ញុំបាទនឹងសូមធ្វើការអានជាភាសាអង់គ្លេសមុនសិន Article 43 the rights recognized herein constitute the minimum standard for the survival, dignity, and well-being of the indigenous people of the world មាត្រា43សិទ្ធិទាំងឡាយដែលបានទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះបង្កើតបានជាបទដ្ឋានអបរមាសម្រាប់ការរស់នៅសេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ជនជាតិដើមទាំងឡាយលើពិភពលោក Article 44 All the rights and freedoms recognized herein are equally guaranteed to male and female indigenous individuals មាត្រា44សិទ្ធិនិងសេរីភាពទាំងអស់ដែលបានទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះ ត្រូវបានធានាការពារដោយស្មើគ្នាចំពោះបុគ្គលជនជាតិដើមទាំងឡាយទាំងបុរសនិងស្ត្រី Article 45 Nothing in this declaration may be construed as diminishing or extinguishing the rights indigenous peoples have now or may acquire in the future មាត្រា45គ្មានបទបញ្ញត្តិណាមួយក្នុងសេចក្តីប្រកាសនេះត្រូវបានធ្វើការបកស្រាយដើម្បីកាត់បន្ថយឬបំបត្តិសិទ្ធិទាំងឡាយដែលជនជាតិដើមមាននាបច្ចុប្បន្នឬអាចមាននៅ ក្នុង ថ្ងៃអនាគតឡើយតាមមេត្រា3ហ្នឹងមើលទៅអត្ថន័យប្រហាក់ប្រហែលគ្នាមេត្រាទី1និយាយពីសិទ្ធិទាំងឡាយដែលបានទទួលស្គាល់នៅក្នុងសេចក្តីប្រកាសនេះ ហើយមាត្រាទី2និយាយពីនៃសិទ្ធិនិងសេរីភាពទាំងអស់បន្ថែមពាក្យសេរីភាពមួយទៀតដែលបានទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះដែរប៉ុន្តែមាត្រា43ហ្នឹងនិយាយចំពោះជនជាតិដើមទូទៅជុំវិញពិភពលោកហើយមាត្រា44និយាយពី សិទ្ធិនិងសេរីភាពរបស់បុគ្គលម្នាក់ម្នាក់ដែលជាជនជាតិដើមជុំវិញពិភពលោកដែរហើយក្នុងមាត្រា45 ពិបាលគាត់បានប្រាប់ថាគ្មានបទបញ្ញត្តិណាមួយក្នុងសេចក្តីប្រកាសនេះត្រូវបានធ្វើការបកស្រាយដើម្បីកាត់បន្ថយឬបំបត្តិសិទ្ធិទាំងឡាយដែលជនជាតិដើមមាននាបច្ចុប្បន្នឬអាចមាននៅថ្ងៃអនាគតឡើយយើងសម្លឹងមើលមើលតើថាអ្វីទៅជាសិទ្ធិទាំងឡាយនៅ ក្នុងសេចក្តីប្រកាសនេះសិទ្ធិទាំងឡាយនៅក្នុងសេចក្តីប្រកាសនេះ បានសេចក្តីដល់ អ្វីដែលយើងកំពុងតែសិក្សាសពថ្ងៃទាំង46មេត្រាដែលហៅថា UN DRIP ហ្នឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមនេះគឺជាសិទ្ធិទាំងឡាយនៅក្នុងសេចក្តីប្រកាសនេះ បើយើងរាប់បញ្ចូលទាំងសិទ្ធិមនុស្សដែលហៅថា Universal Declaration of Human Rights តាំងពីឆ្នាំ1948ក៏ជាសិទ្ធិក៏ជាចំណែកមួយ នៃសិទ្ធិរបស់ ជនជាតិដើមដូចគ្នា ដូច្នេះខ្ញុំនឹងធ្វើការអានជូននៅសេចក្តីរាយរាប់អំពីអ្នកនិពន្ធរឿងដែលច្បាប់ខ្ញុំសូមអានជាភាសាអង់គ្លេសមុនសិនគឺថា What are indigenous people rights The right of indigenous peoples are rooted in human rights enshrined in the United Nations Charter and various international human rights treaties and instruments. They are often expressed as fundamental rights in the constitution of state and rights under the domestic law of many countries. The most comprehensive international human rights instrument on indigenous people is the UN Declaration. The UN Declaration was adopted by and overwhelming majority vote at the United Nations General Assembly on 13 September 2007 after more than 20 years of negotiation. The UN Declaration does not create a new right, but elaborates on existing that one that are enshrined in various international human rights treaties and instruments placing them in the context of indigenous people reality ខ្ញុំសូមអានជាភាសាខ្មែរជូនអឺតើសិទ្ធិជនជាតិដើមទាំងឡាយគឺជាអ្វីសិទ្ធិទាំងឡាយរបស់ជនជាតិដើមទាំងឡាយត្រូវបានចាក់ឬគល់នៅក្នុងសិទ្ធិមនុស្សដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងសន្ធិសញ្ញានិងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងៗ ជារឿយរឿយសត្វទាំងឡាយនោះត្រូវបានបង្ហាញថាសត្វជាមូលដ្ឋាន នៅក្នុងរដ្ឋធម្មនុញ្ញក្នុងក្នុងរដ្ឋធម្មនុញ្ញនៃរដ្ឋនិងសិទ្ធិនៅក្រមច្បាប់ ក្នុងស្រុកនៃប្រទេសជាច្រើនឧបករណ៍សិទ្ធិមនុស្សអន្តរជាតិដតទូលំទលេបំផុតស្ដីពីជនជាតិដើមទាំងឡាយគឺសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិត្រូវបានអនុម័តដោយការបោះឆ្នោតភាគច្រើនដ៏លើសលប់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃទី13ខែកញ្ញាឆ្នាំ2007បន្ទាប់ពីបានពីការចរចាអស់រយៈពេលជាង20ឆ្នាំមកសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិមិនមែនបង្កើតឡើងថ្មីទេប៉ុន្តែ រៀបរាប់យ៉ាងលម្អិតអំពីសិទ្ធិដែលមានស្រាប់ ដែលត្រូវបានចែងក្នុងសន្ធិសញ្ញា និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិនានា ដោយដាក់បញ្ចូលនៅសិទ្ធិទាំងឡាយនោះនៅក្នុងបរិបទនៃការពិតរបស់ជនជាតិដើមទាំងឡាយដូច្នេះយើងឃើញហើយឥឡូវនេះក្នុងក្នុងអត្តន័យនៃដែលកវីនិពន្ធគេសរសេរពីរឿងចំណែកសិទ្ធិរបស់ជនជាតិដើមទាំងឡាយនៅក្នុងមេត្រា 43 44និង45វាមានទាំងដល់គេនិយាយអំពីចំណុចសំខាន់សំខាន់ហ្នឹងគឺថាសិទ្ធិទាំងឡាយហ្នឹងវាមានការដែលរៀបចំឡើងពីដើមដំបូងហ្នឹងមានអង្គការដែលរៀបចំសិទ្ធិសិទ្ធិរបស់ជនជាតិដើមឡើងហ្នឹងអង្គការហ្នឹងគេហៅថា នៅអង្គការនេះគឺហៅថាអង្គការនៃគេហៅថាអ៊ីណាសយបាត់ទៅណាអាគេហៅថា the international working group for indigenous affairs IWGIA គឺអង្គការនឹងហើយដែលជាក្រុមការងាររបស់អង្គការសហប្រជាជាតិដើម្បីស្រាវជ្រាវ អំពីជនជាតិដើមអឺធ្វើការសម្រាប់អឺពិភពលោកដែលឲ្យសម្លេងប្រជាពលរដ្ឋដែលជាជន ជាតិដើមនោះត្រូវបានលេចលឺឡើង នៅក្នុងសង្គមអន្តរជាតិដើម្បីឲ្យបណ្ដាប្រទេសនានាដឹងច្បាស់ថាមានជនដើមជាតិដើមមានជនជាតិដើមដែលស្ថិតនៅក្នុងប្រទេសទាំងឡាយមាន70ប្រទេសផ្លាយ ក្នុងនោះមាន370ផ្លៃលានអ្នកដែលស្ថិតនៅក្នុងប្រទេសទាំងឡាយជាង70ប្រទេសដែលនៅក្រោមអាណានិគមរបស់ប្រទេសនីមួយៗហ្នឹងពួកអ្នកអង្គការហ្នឹងធ្វើការយ៉ាងយូរអរយៈពេលច្រើន ឆ្នាំតាំងចាប់តាំងពីឆ្នាំ1968រហូតមកដល់ឆ្នាំ2007ទៅបានទទួលជោគជ័យដែលដែលមហាសន្និបាតនៃអង្គការសហប្រជាជាតិបាន សម្រេចបោះឆ្នោត ដោយបានទទួលជោគជ័យមានសមាជិកចំនួនដ៏ច្រើនលើសលប់បានទទួលស្គាល់នៅច្បាប់នោះតែបន្តពីទទួលស្គាល់ហើយនៅក្នុងនោះយើងសម្លឹងមើលឃើញរដ្ឋវៀតណាមក៏បាន ទទួលស្គាល់នៅក្នុងថ្ងៃនោះជាមួយគ្នាដែរបោះឆ្នោតទទួលស្គាល់ច្បាប់ដែលហៅថា UN រៀបនឹងដែរប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលវៀតណាមមិនបានយកមកប្រើប្រាស់នៅក្នុងប្រទេស របស់ខ្លួនឡើយ ដូចនៅក្នុងមាត្រា43គឺថា the the right recognized here constitute ពាក្យថា constitute ហ្នឹងខ្មែរយើងប្រែថាបង្កើតបង្កើតឡើងបានជាបទដ្ឋានគឺមាត្រដ្ឋានអបរមាដែលដែលកម្រិតទាបបំផុតប៉ុន្តែពាក្យថា constitute ហ្នឹងវាដូចជាមកបើពេលយើងប្រែថា constitution ជារដ្ឋធម្មនុញ្ញណាជារដ្ឋធម្មនុញ្ញ ដូច្នេះនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហជាតិនឹងរដ្ឋណាដែលទទួលស្គាល់នឹងគួរតែយកទៅពិចារណាពិនិត្យមើលដើម្បីបញ្ចូលនៅសេចក្តីប្រកាសដែលហៅថា UN រៀបនឹងចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់របស់ខ្លួនរៀងរៀងខ្លួនដើម្បីឲ្យសមស្របគោរពសិទ្ធិសេរីភាពរបស់ជនជាតិដើម ដែលត្រូវការឲ្យដឹងឮពីព្រោះនៅក្នុងវិមានអង្គការសហជាតិនេះគេចង់ដឹងចង់ឮអ្វីដែលជនជាតិដើមនឹងកំ pl េនគឺថា លោកអ៊ូលតំនិយាយចេញមកការមិនទទួលស្គាល់សិទ្ធិការបំបត្តិពូជសាសន៍ការបំបត្តិវប្បធម៌អតសញ្ញាណប័ណ្ណផ្សេងផ្សេងជាដើមហ្នឹងនៅក្នុងហ្នឹងគេមានបំព្រួយណាបំព្រួយដោយលក្ខណៈហ្នឹងមានចំណុចសំខាន់សំខាន់ដែលត្រូវឲ្យរដ្ឋទាំងឡាយត្រូវទទួលស្គាល់ហ្នឹងគេមាន8ណា8ចំណុច8ចំណុចហ្នឹងគេចែកចេញទៅជា34បាប34វគ្គណា8ចំណុចឥឡូវខ្ញុំអានតែ8ចំណុចហ្នឹងទេមិនយល់34វែងពេក គេចង់ឲ្យរដ្ឋទទួលស្គាល់ទី1គេហៅថា recognition and citizenship អ្វីទៅ recognition and citizenship ការទទួលស្គាល់និងសញ្ជាតិនិយាយខ្លីចឹងពិបាកយល់ការទទួលស្គាល់ចង់ឲ្យរដ្ឋមួយនីមួយឧទាហរណ៍រដ្ឋវៀតណាម ដែល កាន់កាប់ទឹកដីខ្មែរកម្ពុជាក្រោមមានប្រជាពលរដ្ឋខ្មែរក្រោម70ផ្លាយលានអ្នកដែលរស់នៅក្នុង ដែនដីសណ្ដោតទន្លេមេគង្គនោះជាជនជាតិដើមជើងចង្អុយ រដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមដ៏ពិតប្រាកដមិនមានថាខ្មែរក្រមជាជនជាតិដើមដូចជាជនជាតិភាគតិចជនជាតិភាគតិចក៏ដូចជាជនជាតិដើមអាការនិយាយដែលបាត់ដៃក្នុងដៃរបស់រដ្ឋាភិបាលវៀតណាមជាការមួយដែលដែលមិនត្រឹមត្រូវធ្វើឲ្យយើងមានការដែលមិនយល់ព្រមយើងជាជនជាតិដើមខ្មែរក្រមគឺយើងមិនយល់ព្រមចង់ឲ្យណែប្រជា រដ្ឋាភិបាលវៀតណាមទទួលស្គាល់យើងថាជាជនជាតិដើមទើបបានអង្គការសហព័ន្ធយើងតវ៉ាឡើងទៅនៅក្នុង UN PO ទៀងព្រមទៀងណែណែវេទិកាអចិន្ត្រៃយ៍នៃស្ដីពីបញ្ហាជនជាតិដើមដែលយើងចរចាពីអតីតមិនជជែកពីអតីតមិនហៅ Permanent Forum of Indigenous Issue នោះដូច្នេះវានៅក្នុងហ្នឹងក្នុងក្នុងអាណែចម្ពោះទី1ហ្នឹងគេនិយាយពី recognition នៃ society ហុយស៊ីស៊ីសានសៀតហ្នឹងចូលសញ្ជាតិជាជាជាជនជាតិវៀតណាមថាចូលជាវៀតណាមថាមនុស្សហ្នឹងវាកើតនៅប្រទេសហ្នឹងជាវៀតណាមស្អប់ថ្ងៃហ្នឹងប៉ុន្តែខ្ញុំអេសនិកហ្នឹងគឺខ្មែរក្រមដែលជាជនជាតិដើមគួរតានៅក្នុងអត្តសញ្ញាណប័ណ្ណម្នាក់ម្នាក់ហ្នឹងគួរថាអាវៀតណាមនេះប៉ុន្តែអា background ហ្នឹងខ្មែរក្រម indigenous ខ្មែរក្រម indigenous សាវៀតណាមគួរតែដាក់អញ្ចឹងបានត្រឹមត្រូវហើយនៅក្នុងអត្តសញ្ញាណប័ណ្ណហ្នឹងទៀតគួរតែ មានភាសាពីរ ណាមានភាសាវៀតណាមនិងភាសាខ្មែរនៅជាប់ពីក្រោមពីព្រោះខ្មែរក្រោមខ្លះអត់បានចេះវៀតណាមទេចេះតែនិយាយប៉ុន្តែប៉ុន្តែអត់ចេះអក្សរច្បាស់លាស់ដូច្នេះការដែលយកអត្តសញ្ញាណប័ណ្ណរបស់ខ្លួនទៅប្រាប់អ្វីអ្វីហ្នឹងក៏មិនអាចបញ្ជាបានមិនអាចនិយាយបានច្បាស់លាស់នៅក្នុងអត្តសញ្ញាណរបស់ខ្លួនទី2និយាយពី right to equality and anti discrimination មកយើងថាសិទ្ធិទទួលបានការទទួលបានសមភាព នឹងការប្រឆាំងអំពើរើសអើងឬអំពើដែល ប្រកាន់ពូជសាសន៍យើងនិយាយថាអំពើរើសអើងនេះវា វាដូចជាវាវាវាវាសອບភាសាអង់គ្លេសថាសອບវាទន់ជ្រៃពេកបើនិយាយថាការប្រកាន់ពូជសាសន៍ចេះបានបានត្រឹមត្រូវជាងសិទ្ធិទទួលបានសមត្ថភាពយើងចង់ឲ្យប្រជាពលរដ្ឋខ្មែរក្រមយើងមានសមត្ថភាពមានភាពស្មើជាមួយនឹងជនជាតិវៀតណាមហើយនឹងការដែល ជនជាតិវៀតណាមរើសអើងថាយើងជាខ្មែរកម្មជាក្រមពុំអាចមិនសូវមានការសិក្សារៀនសូត្រចេះដឹងច្រើនប្រកាន់មានការប្រកាន់វណ្ណៈប្រកាន់លែងពូជសាសន៍អាហ្នឹងធ្វើឲ្យខ្មែរក្រមយើងលំបាកក្នុងការតវ៉ាដូចជាសពថ្ងៃដែលយុវជនយើងគ្រប់រូបដែលមានច្រើនជាច្រើនរូបមានការតវ៉ានៅរឿង UN Drip ហ្នឹងចេះមកសន្លត់20គ្រប់បែបយ៉ាងអាហ្នឹងក៏ជារឿងមួយដែរនៅក្នុងចំពោះទី2ហ្នឹង ដូច្នេះយើងជៀសវាងនឹងសូមឲ្យមានសមភាពនឹងការប្រឆាំងឬអើងហ្នឹងគឺថាប្រឆាំងយ៉ាងដាច់ខាតអាការឬអើងនឹងប្រកាន់ពូជសាសន៍ហ្នឹងដល់ចំពោះទី3អំពីអំពីគេហៅថា Foundation for Indigenous People Right យើងជួយយ៉ាងម៉េចដើម្បីបង្កើតគ្រឹះស្ថានមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិជនជាតិដើមទាំងឡាយត្រូវតែបង្កើតជាជាស្ថាប័នឬជាមូលដ្ឋានអ្វីមួយដើម្បីតវ៉ាដើម្បីបញ្យលឲ្យ ខ្មែរក្រមដែលជាជនជាតិដើមយល់អំពីសិទ្ធិសេរីភាពរបស់ខ្លួនបង្កើតជាជាភូមិឋានជា គ្រឹះស្ថានមួយដើម្បីសិក្សាហ្នឹងគួចកូនតាមមិនតាន់បានបង្កើតផងទៅទៅបុគ្គលម្នាក់ម្នាក់4 10នាក់បានតវ៉ាចាប់ដើមមក20គេអាហ្នឹងក៏ជារឿងមួយដែរហើយក្នុងនេះអាហ្នឹងចូលចម្ពោះណែទី3ឥឡូវចម្ពោះទី4 autonomy agree man making and set government ចំពោះទី4ស្វ័យភាពការបង្កើតកិច្ចព្រមព្រៀងនៃការគ្រប់គ្រងខ្លួនឯងអាហ្នឹងយើងមិនតន់និយាយដល់ទេវាវែងឆ្ងាយតទៅមុខទៀតអ្វីដែលយើងចង់បានគឺឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់សិទ្ធិសេរីភាព របស់ខ្មែរក្រមហើយទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមឥឡូវចូលដល់នៃចម្ពោះទី6ចម្ពោះទី6ហ្នឹងយើងនិយាយពីអាចម្ពោះទី5សិនចម្ពោះទី5មាន consultation political participation and representation អានេះនិយាយពីការដែលពីគ្រោះយោបល់ផ្នែកខាងចូលរួមនៃការចូលរួមធ្វើនយោបាយការពិគ្រោះយោបល់ការចូលរួម និងតំណាងនយោបាយបានសេចក្តីថារដ្ឋាភិបាលវៀតណាមត្រូវតែផ្ដល់សិទ្ធិឲ្យខ្មែរក្រមដែលជាជនជាតិដើម មានសិទ្ធិចូលរួមក្នុងការដែល ធ្វើជាមន្ត្រីធ្វើជារដ្ឋមន្ត្រីក្រសួងនានាផ្សេងផ្សេងបើមាន សមត្ថភាពអាចឬក៏ចូលទៅក្នុងជួរកងទ័ពយើងសម្លឹងមើលតាមដែលខ្ញុំសម្លឹងមើលពីដើមមករហូតដល់មកបច្ចុប្បន្ននៅក្នុងប្រវត្តិសាស្ត្រខ្មែរក្រមហ្នឹងពុំមានបុគ្គលខ្មែរក្រមណាម្នាក់ដែលជាបញ្ញវន្តតស៊ូក្នុងប្រទេសវៀតណាមបានទទួលងារស័ក្តិក្នុងកណន្តរស័ក្តិជានេតិរៀនឧត្តមសេនីយ៍ឬឧត្តមសេនីយ៍ត្រីឧត្តមសេនីយ៍តូឧត្តមសេនីយ៍ឯកគឺអត់មានទេ ត្រឹមតែសាក់6អីសាក់5ដុល្លារអីហ្នឹងឲ្យទៅមើលខាងខ្មែរបាត់អាហ្នឹងអាហ្នឹងដែលភាពប្រកាន់ពូជសាសរបស់របស់វៀតណាមធ្វើអញ្ចឹងមកលើខ្មែរក្រមអានេះជាភាព មួយមិនយុត្តិធម៌តតែសោះរចូលដល់ណែអាចម្ពោះទី6និយាយពី land territories and natural resource right គឺយើងជាជនជាតិដើមខ្មែរក្រមនិយាយពីណែសត្វ អំពីសត្វដីធ្លីដែនដីនិងធនធានធម្មជាតិយើងបានទៅជែកជាច្រើននៅក្នុងមេត្រាកន្លងមកហើយហ្នឹងនិយាយពីសិទ្ធិដែលជាជនជាតិដើមយើងមានសិទ្ធិយ៉ាងម៉េចយើងមានសិទ្ធិលើដីធ្លីលើតែដីនិងធនធានធម្មជាតិរបស់យើងដែលមាននៅក្នុងដីឬក៏នៅក្នុងទឹកឬក៏នៅ លើខ្យល់លេខជាដើមនេះយើងមានសិទ្ធិក្នុងកិច្ចការការពារទាំងនោះដែលយើងមានសិទ្ធិលើ មិននឹងរដ្ឋថាពិបាលធ្វើអ្វីមកលើយើង គួរតែពិគ្រោះយោបល់ជាមុនសិនតើយើងជាជនជាតិដើមនឹងយល់ព្រមឲ្យរដ្ឋាភិបាលនឹងធ្វើឬអត់ប៉ុន្តែយើងមើលឃើញសម្លឹងឃើញកន្លងកាលគួរទៅហើយកាលដែលដែល UN ត្រៀបនឹងមិនតាន់ចេញជាធរមាននៅក្នុងឆ្នាំ1975ចូលដល់76ដីធ្លីរបស់ជនជាតិដើមទាំងឡាយត្រូវដកហូតយកដោយអយុត្តិធម៌ជាទីបំផុតដកហូតយក របៀបម៉េចដករហូតរបៀបជាសហករឬក៏ជាអីហៅថាកាប់ដរហ្នឹងយកដីខ្មែរទៅចែកឲ្យពួកជួនគ្នាវាអស់ពួកឥឡូវហ្នឹងសួរថាដីទឹកហ្នឹងពីមិនថារបបកុម្មុយនីឲ្យធ្វើអញ្ចឹងហើយចុះឥឡូវបច្ចុប្បន្នកុម្មុយនីដូចគ្នាមិនបានអាអ្នកធ្វើការធំធំមានសម្បើម្លេះលោកទីថេនមានប្រសាសន៍ថាមន្ត្រីម្នាក់របស់វៀតណាមរដ្ឋាភិបាលវៀតណាមទៅដល់ទីក្រុងឡុងហ្នឹងញ៉ាំសាច់គោមួយចានអស់ប្រហែល2000ដុល្លារអាមេរិក ហើយដូចក៏មានសម្បើម្លេះខាងតែនេះយកលុយអញ្ចឹងអាហ្នឹងហើយដែលភាពមិនយុត្តិធម៌សប្ថ្ងៃហ្នឹងគឺថាគុំនេះមហាពុករលួយមហាពុករលួយវាធ្វើធំ ចង់តែបានអោបកសោបលុយដែលជំនួយពីអង្គការសហជីវជាតិទៅมันដល់ទៅដល់ជនជាតិដែលក្រីក្រប្រមាណទេភាគច្រើនចូលហោប៉ៅរបស់ខ្លួនវាអានេះជារឿងពិតឥឡូវហ្នឹងយើងចូលដល់ណែអឺ នៅចំពោះទី7 the right to culture social and economic development សិទ្ធិទទួលបាន ការអភិវឌ្ឍបបធរការអភិវឌ្ឍសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចអ្វីទៅការអភិវឌ្ឍបបធរយើងសម្លឹងមើលវត្តអារាមទាំងឡាយបន្ទាប់ពីកុម្មុយនីសចូលកាន់កាប់ក្រោយឆ្នាំ1975វត្តនានា ដែលធ្លាប់បើកសាលារៀនហើយវត្តខ្លះដែល ព្រះរាជគុណអង្គចាស់វសាព្រះអង្គមានសមាធិផ្នែកខាងកម្មដ្ឋានសមាធិហ្នឹងជ្រៅជ្រះព្រះអង្គបើកបង្ហាត់សមាធិអ្វីអ្វីហ្នឹងគឺថាគុំនេះរដ្ឋាភិបាលគុំនេះវៀតណាមសឹងតែបិទទាំងអស់មិនអោយមានបើកបង្ហាត់សមាធិហើយតើរឿងអ្វីបំបត្តិសិទ្ធិរបស់ជនជាតិដើមដែលដែលគេធ្លាប់មានរាប់ពាន់ឆ្នាំមកហើយនៅក្នុងដែនដីដែលគេគេគេរស់នៅហ្នឹងបន្តពីយកទឹកដីគេឲ្យបំបត្តិសិទ្ធិសេរីភាពរួចសាលារៀននានានៅតាមវត្តអារាមដែល ព្រះសង្ឃគ្រូធម្មាចារ្យបង្ហាត់វិន័យបង្ហាត់សាលាបាលីជាដើមហ្នឹងក៏ក៏ធ្វើច្បាប់តឹងរឹងប្រគូធម្មាចារ្យជួនកាលលោក ចេះមានវិជាត្រឹមទៅតែមិនអោយលោកបង្ហាត់នៅធម៌វិន័យនៅនៅអ្វីដែលដែលតាក់ទងក្នុងពុទ្ធសាសនាហ្នឹងគឺមិនចង់ឲ្យបង្ហាត់ដើម្បីអ្វីធ្វើរបៀបនេះដើម្បីធ្វើឲ្យខ្មែរក្រមនឹងអស់ភាសាសាសកុំឲ្យចេះភាសាតទៅទៀត អានេះជារឿងមួយដែលយើង គួរតែតវ៉ាត្រូវតែតវ៉ាទៅអុយណែអង្គការសហជាតិដឹងឮអ្វីដែលវៀតណាមធ្វើមកលើជនជាតិដើមខ្មែរក្រោមយើងឥឡូវចូលដល់ណែណែណែចំពោះទី8អានឹងចំពោះចង់មកចប់ protecting and promoting indigenous people right គឺថាត្រូវការពារការការពារនិងការលើកកម្ពស់សិទ្ធិជនជាតិដើមទាំងឡាយ ធ្វើយ៉ាងម៉េចដើម្បីឲ្យការពារបានតើរដ្ឋត្រូវធ្វើវិធីណាដើម្បីជួយការពារតើតែអនុវត្តនៅអ្វីទាំង8ចម្ពោះហ្នឹងបើខ្ញុំមិនចង់និយាយពិស្ដារដល់34នៃបែកតិចទៅទី34វគ្គនៅក្នុងនោះដូច្នេះរដ្ឋត្រូវតែទទួលស្គាល់ក្នុងកិច្ចការអ្វីដែលផ្នែកក្រមមានហើយអ្វីដែលផ្នែកក្រមចង់បានផ្នែកក្រមសពថ្ងៃទៅតាមការតស៊ូរបស់អង្គការសហព័ន្ធផ្នែកក្រមនៅជុំវិញពិភពលោក ធ្វើទៅតាមដំណើរការរបស់អង្គការសហជីវជាតិមិនមានអ្វីប្រឆាំងនឹងរដ្ឋាភិបាលវៀតណាមទេ យើងទាមទារសិទ្ធិសេរីភាពដែលជាជនជាតិដើមមិនមានទៅទាមទារទឹកដីទេគ្រាន់តែខ្មែរក្រមមានផែនទីរូបផែនទីជាជាសញ្ញាប្រាប់ថាខ្មែរក្រមមានដែនដី21ខេត្តមានកលាផ្ទៃប្រហែលជា67000ផ្លាយគីឡូម៉ែត្រការ៉េប៉ុណ្ណោះហើយនឹងមានទងជាតិ រដ្ឋាភិបាលវៀតណាមចោទខ្មែរក្រមថាចង់បំបែកគេកំពុងតែមានសាមគ្គីល្អចង់បំបែកជារដ្ឋជាអីតាមពិតទៅនេះមិនមានបំបែករដ្ឋទេទងជាតិជាអត្តសញ្ញាណមួយនៃជនជាតិរបស់ខ្លួនដែលរស់នៅនេះនោះយើងសូម្បីតែសម្លឹងមើលក្នុងប្រទេសអូស្ត្រាលីអាបូរីជីនីក៏គេមានទងរបស់គេដែរដើម្បីសង្កល់ជាសញ្ជាតិមួយមិនខុសតោះអ្វីទេព្រោះដែនដីដែលគូសចំណាំធ្វើឲ្យឃើញនៅក្នុងខេត្តទីក្នុង YouTube ឬក៏ក្នុង website គេហទំព័រហ្នឹងដើម្បីអ្វីជាប្រវត្តិសាស្ត្រនិងភូមិសាស្ត្រឲ្យយុវជនខ្មែរក្រមចំនួនក្រោយនឹងចេះដឹងរៀនសូត្រដើម្បីកុំឲ្យភ្លេចនៅអ្វីជាភូមិសាស្ត្រខ្មែរក្រមមានអ្វីជាប្រវត្តិសាស្ត្រខ្មែរក្រមមានបើមិនចឹងទេប្រវត្តិសាស្ត្រភូមិសាស្ត្រត្រូវរលែងបាត់ពីព្រោះវៀតណាមរដ្ឋាភិបាលវៀតណាម បច្ចុប្បន្នមិនបាននិយាយពីប្រវត្តិសាស្ត្រភូមិសាស្ត្រដែលខ្មែរក្រមត្រូវមាននោះទេ គឺប្រវត្តិសាស្ត្រដែលសរសេរចេញថ្មីសរសេរសិតតែកុហកបោកប្រាស់ទាំងអស់ជារឿងមួយមិនពិតមិនត្រឹមត្រូវតាម អ្វីដែលមានពិតប្រកបនៅក្នុងដែនដីទន្ទរទន្លេមេគង្គកម្ពុជាក្រោមឡើយហើយខ្ញុំនឹងសូមធ្វើអត្តាធិប្បាយនៅអាមាត្រាទីអាហ្នឹងមាត្រាទី43ដល់មាត្រា44វិញថាអាសិទ្ធិនិងសេរីភាពទាំងអស់ ដែលបានទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះត្រូវបានធានាការពារដោយស្មើគ្នា ចំពោះបុគ្គលជាជនជាតិដើមទាំងឡាយទាំងបុរសទាំងស្ត្រីក៏មានអត្ថន័យដូច41ដែរគ្រាន់ថា41នេះគឺនិយាយអំពីជនជាតិដើមរួមជុំវិញពិភពលោក ដល់តាមមាត្រា44គេនិយាយសិទ្ធិជាបុគ្គលសិទ្ធិសេរីភាពជាបុគ្គលគេបន្ថែមពាក្យថាសេរីភាពមួយទៀតមនុស្សជាតិយើងបើគ្មានសិទ្ធិ តើសេរីភាពចេញមកពីណាបានដូច្នេះពាក្យសេរីភាពជាពាក្យបរិបត្តិបន្តបន្សំដើម្បីបង្កើតឲ្យសំនៃពិរោះស្ដាប់ហើយនៅក្នុងទីនេះគេបញ្ជាក់ចង់បញ្ជាក់អំពីសិទ្ធិរបស់បុគ្គលម្នាក់ម្នាក់ដែលជាជន ជាតិដើមនៅជុំពិភពលោកហើយយើង ជាខ្មែរក្រមក៏ជាជនជាតិដើមមួយដែរហេតុម៉េចបានរដ្ឋាភិបាលវៀតណាមមិនទទួលស្គាល់ហើយដល់តែបងប្អូនខ្មែរក្រមមានយុវជនយុវសមណៈតស៊ូដើម្បីសិក្សា UN RIP សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើមនេះចាប់ផ្ដើមភ័យឆោឡោអង្គការរដ្ឋបាលវៀតណាមនៅមិនដឹងទេអាពួកខ្មែរក្រមវាចេះច្បាប់តែវាចេះច្បាប់វាធ្វើរឿងអញអញពិបាកនិយាយគ្នាជាមួយវាពិបាកមកក្រាបវាណាតែវាចេះច្បាប់ដូច្នេះមកបំភ័យមកបំផន់មិនចង់ឲ្យពួកហ្នឹងចេះដឹងរៀនសូត្រហើយមិនត្រឹមតែបំភ័យទេអត់ចាប់ម្នាក់ពីរនាក់ទៅសួរហើយទៅសេជាអ្វីមួយដែលដែលបំភ្លឺឲ្យខ្មែរក្រមហ្នឹងអាននៅអត្ថបទដែលគេសរសេរហ្នឹង ដើម្បីស្កលទោសដល់យុវជនខ្មែរក្រម អ្នកតស៊ូស្រឡាញ់នៅសិទ្ធិសេរីភាពនឹងសូមសូមបញ្ជាក់ថាយុវជនខ្មែរក្រមទាំងឡាយមិនមែនតវ៉ាដើម្បីវាយប្រឆាំងវៀតណាមទេ គឺតវ៉ាដើម្បីសិទ្ធិសេរីភាពទៅតាម តម្រូវការរបស់អង្គការសហជីវជាតិទៅតាម ធម្មនុញ្ញរបស់អង្គការសហជីវជាតិដែលតម្រូវឲ្យយើងធ្វើមិនមានយើងធ្វើតងល់តងោះដែលអត់ដឹងអ្វីទេ ខ្មែរក្រមបច្ចុប្បន្ននេះជាខ្មែរក្រមដែលបញ្ញវន្តដូចជាសហព័ន្ធ សមាជិកសហព័ន្ធនានាដែលជាបញ្ញវន្តហ្នឹងគាត់ចេះដឹងគាត់រៀនសូត្រជ្រៅជ្រះគាត់មានការដកពិសោធន៍ច្រើនគាត់មិនធ្វើអ្វីរងងខ្នៅធ្វើឲ្យយួនចាប់ធ្វើទូបុកម្នេញដូចមុនទៀតទេបើធ្វើអ្វីមួយដែលដែលជាអំពើហិង្សាអាហ្នឹងយើងអាចជាប់ទោសតែអានេះជាខ្ញុំខ្ញុំគ្រាន់តែរៀនសេចក្តីប្រកាសគឺ UN Rape ច្បាប់របស់ អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមដូច្នេះនឹងឯងមិនអាចមកចាប់ខ្ញុំថ្កោលទោសខ្ញុំថាខុសចេះខុសចោលបានឡើយ ហើយមិនអាចបញ្ជាអ្នកដទៃអ្នកឯងមិននិយាយខ្លួនឯងថាខ្ញុំរៀន UN ទៀតនោះខុសច្បាប់អ្នកឯងបញ្ជាអ្នកជនជាតិដើមយុវជនខ្មែរក្រមដូចគ្នាឲ្យស្គាល់ទោសខ្ញុំជាជនជាតិដើមនឹងខុសច្បាប់រៀន UN ទៀតមិនតែឯងមិននិយាយដោយខ្លួនឯងក៏តល់ចេញទៅឲ្យអង្គការសហជីវជាតិលើសូថាវៀតណាមប្រឆាំងជាមួយ UN ទៀតទៅអត់ហ៊ាននិយាយអត់មានផោះតាងធ្វើអ្វីលាក់រហូតចង់ឲ្យតែខ្មែរក្រមទទួលទោសអានេះទៅក្នុងមាត្រា43 44 ហើយចូលមាត្រា45វិញមាត្រា45គេថាគ្មានបទបញ្ញត្តិណាមួយក្នុងសេចក្តីប្រកាសនេះត្រូវធ្វើការត្រូវបានធ្វើការបកស្រាយដើម្បីកាត់បន្ថយឬបំបត្តិសិទ្ធិទាំងឡាយដែលជនជាតិដើមមាននាបច្ចុប្បន្នឬអាចមាននាថ្ងៃអនាគតឡើយដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរក្រមជាយុវជនយុវសាមណៈគ្រប់រូបពិចារណាសិក្សាច្បាស់នៅមាត្រា45ជាភាសាទៀត បញ្ជាក់ថាគ្មានបទបញ្ញត្តិណាមួយនៅក្នុងសេចក្តីប្រកាសសេចក្តីប្រកាសគឺសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិទាំង46មាត្រាណាมันអាចប្រទេសណាមួយយកទៅបកប្រែកាត់បន្ថយឬក៏បន្ថែម ឬក៏បន្ថយអត្ថន័យហើយចូលតម្រូវរបស់ខ្លួនកែប្រែឡើងវិញมันអាចកែប្រែបានឡើយសម្រាប់សិទ្ធិរបស់ខ្មែររបស់ខ្មែរក្រមដែលជាជនជាតិដើម សម្រាប់សិទ្ធិជនជាតិដើមជុំវិញពិភពលោកដែលត្រូវទទួលបានមិនអាចកែប្រែបានឡើយក្នុងបច្ចុប្បន្ននេះឬក៏ក្នុងពេលអនាគតក៏មិនអាចកែប្រែដែរគឺថាសិទ្ធិនេះឈួរជាធរមាននៅរឹងចំហួរជាប់ជានិច្ចដូច្នេះយើងជាយុវជនយុវសាមណៈខ្មែរក្រមមានសតិសាបច្ចញ្ញៈសិក្សាឲ្យចេះដឹងដើម្បីតវ៉ាឲ្យបានសិទ្ធិសេរីភាពជាជនជាតិដើមមកវិញសូមអរគុណខ្ញុំកណាសូមប៉ុណ្ណឹងអរគុណច្រើនបងគឹមគូបានលើកទៅ ដូចជាហត់ដែរបងគឹមគួងនេះអរគុណច្រើនណាស់ចំពោះការបកស្រាយដល់ពឹស្ដាហើយមានន័យទលំទលេល្អមែនទែននេះគឺជាអត្ថន័យនៃការចូលរួមចំណែកនៃការបណ្ដោះចំណេះដឹងទៅលើក្នុងបណ្ដាញសង្គមរបស់យើងសូមអរគុណបងគឹមគូដែលបានការស្រាវជ្រាវយ៉ាងលម្អិតយកផោះតាង ឯកសារបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធទៅក្នុងសេចក្តីប្រកាសនៃអង្គការសហប្រជាជាតិក្នុងមាត្រាទី43 44និង45ចឹងអរគុណចូលមកដល់បងទៀតថេនវិញម្ដងតើក្នុង កថាខណ្ឌឬក៏មាត្រា ទាំងអស់ហ្នឹងបង មានការបញ្យលបន្ថែមទៅលើចំណុចបណ្ណាដែរទេបាទដែរទេបងទៀតទេបងគុណណាស្វាគមន៍តេគុណ ជំរាបសួរលោកគឹមគូអូនតាំងហើយនិងញាតិញោមទាំងអស់នៅមេត្តភូមិរឿងមេត្រាទាំង3ហ្នឹង43 44 45លោកគឹមគូគាត់ស្រាវជ្រាវសូមអរគុណដែរលោកគឹមគូគាត់បានបញ្យលទូទៅ ហើយធ្វើការរិះគន់ទៅដល់រដ្ឋាភិបាលអាជ្ញាធរដែនដីរបស់ រដ្ឋអំណាចវៀតណាមដែលបច្ចុប្បន្នកំពុងតែធ្វើការរដ្ឋបတ်មែនតែនគេធ្វើការបំផិតបំភ័យតែយុវជនយើងមួយចំនួនដែលទំចាប់ផ្ដើមនេះទំចាប់ផ្ដើមអានច្បាប់ហ្នឹងតែអ្នកដែលជោគជាំជាមួយច្បាប់ហ្នឹងគឺលេងហាមឯងអ្នកជោគជាំជាមួយច្បាប់ហ្នឹងណាណាដូចយើងខាយដែលគុណសំរិនអឺយុវជនសកម្មសកម្មរបស់យើងតាម តាមខេត្តនានាទៅណាបាទតែអ្នកណាដែល ដែលមិនបាន សិក្សាច្បាប់នឹងពិតប្រកបហើយហើយទៅដូចថាបណ្ដែតចេះបណ្ដែតចុះអីឡើងមួយឃ្លានេះមួយឃ្លានោះអញ្ចឹងមានការប្រព្រឹត្ត20មានការដូចថាទៅហៅទៅគម្រាមបង្ហាញអញ្ចឹងទេណានឹងកណ្ដាមើលឃើញអញ្ចឹងណាមើលឃើញអញ្ចឹងអញ្ចឹងដោយដោយដោយយើងនិយាយឲ្យច្បាស់លាស់នៅក្នុង នៅក្នុងមាត្រា43នោះដែលបានលើកឡើងបញ្យលមកហ្នឹងគឺថាសត្វទាំងឡាយទៅបានទទួលស្គាល់ក្នុងសេចក្តីប្រកាសហ្នឹងគឺថាបង្កើតបានឲ្យទៅជាមិនគេហៅថាបច្ចត្ថានអបបរមាអឺបច្ចត្ថានហ្នឹងបើនិយាយទៅដូចជាមើលជាភាសាអង់គ្លេសហៅស្អីចេះអឺក្នុង43 The Raj Origana Here in Institute the minimum of standard គេហៅថា minimum standard បទដ្ឋានហ្នឹងកន្លែងហ្នឹងវាទៅជាស្អីគេថ្ងៃមុនយើងហៅថាស្អីលោកគឹមគូអាមេតដ្ឋានអាមេតដ្ឋានបៈបរមាគេហៅថាកម្រិតទៀបបំផុតអញ្ចឹងទេណាបៈបរមាហ្នឹងគឺជាពាក្យផ្ទុយជាមួយនឹងអតិបរមាអបបរមាយើងហៅថា minimum ហើយអតិបរមាវា maximum អញ្ចឹងទេណា ដូច្នេះនៅកន្លែងហ្នឹងយើងសង្កេតឃើញអញ្ចឹងគេប្រាប់មកអញ្ចឹងថានេះសិទ្ធទាំងឡាយដែល បានទទួលស្គាល់នៅក្នុងសេចក្តីប្រកាសហ្នឹងសិទ្ធអីដែលមាននៅក្នុងដែលចែកនៅក្នុងសេចក្តីប្រកាសហ្នឹងគឺបង្កើតជាមេត្រដ្ឋានយឺឬបតដ្ឋានអបបរមា បាននេះថាត្រឹមតែសិទ្ធមួយដែលក្នុងកម្រិតទៀបបំផុត មីនីមុំទេយ៉ាងតិចបំផុតយ៉ាងតិចមធ្យមអាហ្នឹងបាទមែនទេមីនីមុំហ្នឹង គឺក្រោមផុតហ្មងមីនីមុំទៀបផុតណាគេហៅថាយ៉ាងទៀបបំផុតមីនីមុំហ្នឹងកម្រិតទៀបតែឲ្យថា យើង major នោះបានមកជុំដែលយើងហៅថា ដែលព្រះអង្គថាសិតជាមូលដ្ឋាននោះណា បាទស្របតែមានបន្ទូលថាសិទ្ធិជាមូលដ្ឋានណាគឺថាគេបង្កើតណាយ៉ាងហោចបំផុតឲ្យមានសិទ្ធិជាមូលដ្ឋានដែរអញ្ចឹងណានៅក្នុងការរស់រានមានជីវិតរបស់មនុស្សហើយសិទ្ធិជាមូលដ្ឋានហ្នឹងគឺស្អីគឺសេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងហើយសេចក្តីថ្លៃថ្នូររបស់មនុស្សនៅឡើយណានៅកន្លែងបើឃើញគេណក់ខ្ញុំកណា រូបរាងខ្មៅក៏កុំស្បែកខ្មៅក៏កុំមើលងាយខ្ញុំកណាពិការដៃពិការជើងក៏កុំមើលងាយពិការអវយវៈណាមួយក៏មើលងាយខ្ញុំកណាមិនចេះកុំមើលងាយខ្ញុំកណាយ៉ាងម៉េចទៀតគឺថាអ្វីដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្សហ្នឹងឲ្យតែនិយាយប៉ះពាល់មនុស្សហ្នឹងខឹងមកចឹងគឺ គឺថាធ្វើម៉េចកុំបន្តោសបង្អាប់កុំមើលស្រាលកុំមើលស្រាលគេគឺនោះហៅថាសេចក្តីថ្លៃថ្នូររបស់មនុស្សគេហាមគេហាមមិនអោយទេឲ្យតែប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូររបស់មនុស្សវាទៅជាការប្រកាន់ប្រកែប្រកាន់ហៅថារើសអើងនោះដែលគេថា discriminate នោះហ្នឹងហើយគេថារើសអើងណាហេអ្នកឯងធុំក្លិនមិនសូវស្រួលទេ ស្បែកអ្នកឯងមិនល្អទេអឺអ្នកឯងតម្រេះវិជាអត់ណាមិនបាច់ចូលប្រជុំមួយខ្ញុំបានទេរបៀបនោះអត់បានគេហាមមិននឹងគេហាមនោះហៅថាសិទ្ធិជាមូលដ្ឋាននោះតងចំណុចហ្នឹងនោះបកាទី43ហ្នឹងគឺរៀបចំឲ្យមានអញ្ចឹងគឺថាយ៉ាងហោចណាស់ឲ្យមានកម្រិត អបបរមាដែរតែអញ្ចឹងដល់ទៅ44មានអ្វី សិទ្ធិនិងសេរីភាពទាំងអស់ត្រូវបានទទួលស្គាល់ក្នុងក្តីប្រកាសនេះត្រូវបានធានាការពារដោយស្មើគ្នា ចំពោះជនជាតិដើមទាំងបរិសទាំងស្ត្រីណាអាហ្នឹងយើងមើលនិយាយថាដូចជាស្រាលប៉ុន្តែអាហ្នឹងក៏មិនសូវស្រាលណាស់ដែរលោកគឹមគូគាត់បានបញ្ជាក់ថាបើសិទ្ធិឯនឹងសេរីភាពទៅដើមទៅគ្នាបើវាគ្មានសិទ្ធិបានសេរីភាពពីណាអញ្ចឹងឯងគាត់ណាបាទគាត់គាត់បញ្យល់កន្លែងហ្នឹងតាមតើ និយាយទៅលោកគីមគូគាត់ជ្រើសរើសពាក្យហ្នឹងសំរុំគួរឲ្យចាប់ចិត្តណាមិនសំរុំនេះគឺពីរោះហ្មងណាអថាអ្វីអ្វីចង់បញ្ជាក់លើកឡើងវិញនៅក្នុងទាំងអស់ដូចថាប្រមាណមេត្រាចុងក្រោយដូចបាននិយាយហ្នឹងទៀតគឺថាគេរំលឹកឡើងវិញនៅក្នុងសេចក្តីប្រកាសនេះនៅក្នុងសេចក្តីប្រកាសនេះអញ្ចឹងគេរំលឹកអញ្ចឹងពីព្រោះនេះវាគ្មានចែងអីទៀតទេវាគ្មានជាមេត្រាហាមឃាត់អីទៀតទេគេគ្រាន់តែរំលឹក គេគ្រាន់តែរំលឹកថាអ្វីដែលមានចែងនៅក្នុងវិត្រាហ្នឹងគឺត្រូវឲ្យមានយៈថាត្រូវបានការពារឲ្យស្មើគ្នាទាំងបរោះទាំងស្ត្រីនឹងចំពោះជនជាតិដើមអត់មានលើខ្វះទេណាតែនឹងងាយយល់ទេអញ្ចឹងគ្មានអីបកស្រាយបើមានសំណួរយ៉ាងមានឆ្លើយហើយខ្ញុំបណ្ណាសង្កេតឃើញ C45 មានកន្លែងគួរឲ្យចាប់ចិត្តបន្តិចបាទតោះកន្លែងណា គឺគេនិយាយថាជនជាតិដើមអីខ្ញុំមកណាអានចោះគ្មានបទបញ្ញត្តិណាមួយក្នុងសេចក្តីប្រកាសនេះត្រូវបានធ្វើការបកស្រាយដើម្បីកាត់បន្ថយឬបំបត្តិសិទ្ធិទាំងឡាយដែលជនជាតិដើមមាននាបច្ចុប្បន្នឬអាចមាននៅក្នុងថ្ងៃអនាគតអានោះបានន័យថាមិនទៅយើងថាជនជាតិដើមទាំងឡាយដែលមាននាពេលបច្ចុប្បន្ន ឬអាចមានក្នុងអនាគតត្រង់នេះនេះគេចង់បញ្ជាក់ថាអញ្ចេះថាឥឡូវបើយើងជាជនជាតិដើមគេទទួលស្គាល់ហើយយើងមានសិទ្ធិនឹងហើយអញ្ចឹងទេណាតែសម្រាប់ខ្មែរក្រោមដែលគេមិនទាន់ទទួលស្គាល់គេអាចនឹងទទួលស្គាល់យើងនៅក្នុងថ្ងៃអនាគតគេថាអានោះគឺជាសិទ្ធិដែលយើងអាចមានពេញលេញនៅក្នុងថ្ងៃអនាគតនោះរបៀបអញ្ចឹង បានន័យថាអញ្ចឹងទេណាឥឡូវទោះបីថាគេមិនទទួលស្គាល់ក៏ដោយក៏យើងខំប្រឹងកសោបសិទ្ធនឹងយកមកទុកនៅក្នុងខ្លួន ដើម្បីធ្វើការតវ៉ាពីព្រោះយើងបានកំណត់ថាយើងគឺជាជនជាតិដើមហើយក្នុងនេះមានមេត្រាជាច្រើនដែលគេបានចែងថាអ្វីក៏ដោយគឺយើងជាអ្នក self identity អា self identify គឺយើងជាអ្នកប្រកាសដោយខ្លួនយើងយើងមិនរងចាំឲ្យគេផ្ដាល់ឲ្យយើងទេ យើងប្រកាសដោយខ្លួនយើង យើងទៀមទាដោយខ្លួនយើងសូមជម្រាបត្រង់ប្រការហ្នឹងឲ្យដឹងដែរថាគ្មានជនជាតិដើមណាមួយពួកនៅលើโลกហ្នឹងគេប្រកល់ឲ្យដោយឯងឯងមិនទៀមទាទេសិតទាំងអស់ហ្នឹងទោះនៅក្នុងប្រទេសសម្បូរលទ្ធិប្រជាធិបតេយ្យក៏ដោយក៏រដ្ឋាភិបាលនោះនោះ មិនមានចិត្តមិនមានចិន្តាចង់ឲ្យទេមិនមានចិន្តាចង់ប្រកល់ឲ្យទេអត់ទេគេអត់ចង់មកពីធ្វើអានុងទៅប្រកល់ឲ្យទៅវានាំឲ្យគេខ្វល់ខ្វាយថែមនាំឲ្យគេរវល់ថែមដូច្នេះថាឥឡូវគេគិតអញ្ចេះចុះអ្នកនឹងមិនមិនចង់ទៀមទាផងមិនចង់បានផងហើយយើងទៅខ្វល់ខ្វាយឲ្យគេស្អីជួនកាលគេមិន គេកើតទុកមិនសុខចិត្តគេមិនពេញចិត្តទៅចោតចោតប្រកាសថាគេជាជនជាតិដើមអីអ្នកខ្លះអត់ពេញចិត្តទៀតឧទាហរណ៍អញ្ចឹងតាអឺពីព្រោះអ្នកខ្លះមិនទាន់យល់ដឹងអំពីសិទ្ធិជនជាតិដើមនឹងច្បាស់លាស់ទេហើយខ្មែរក្រមយើងមួយចំនួនហ្នឹងក៏នៅតវ៉ាគ្នាខ្មែរក្រមយើងគ្នាឯងនឹងតវ៉ាគ្នាឯងយើងហ្មងអញ្ចឹងចាអ្នកខ្លះថាយើងមានជនជាតិដើមនេះជនជាតិដើមតនៅក្នុងព្រៃនៅអញ្ចឹងទៅយល់អញ្ចឹងមែនទេបាទជនជាតិដើមតលអាសៀកស្អីដូចថា អាមអាវខោមខោឬមួយសៀកសៀកស្អីប៉ឹងបាត់បាំងតាគេភេទអីចឹងទៅអានឹងគេហៅជនជាតិដើមហើយឬមួយលេងស្រីស្រីលេងដើមទ្រូងតាទេអីចឹងទៅវាអត់មានអីបាត់បាំងចឹងណាវាហោចឹងបាទមិនមែនទេអានោះគេយល់ច្រឡំតាជាការយល់ច្រឡំទេគេគេយល់មិនទាន់ច្បាស់នៅក្នុងអត្ថន័យនៃជនជាតិដើមថាជាអ្នកណាហើយគេមិនដឹងថាជនជាតិដើមនៅអូស្ត្រាលីនឹងអ្នកខ្លះធ្វើដល់មេធាវីណាគេអត់ដឹងទេ គេមិនដឹងដល់ត្រាប់ប៉ុណ្ណឹងទេជនជាតិដើមនៅសហរដ្ឋអាមេរិកគេឡើងធ្វើរដ្ឋមន្ត្រីហ៎អជនជាតិដើមប្រទេសដទៃទៀតមកកកោកដូចជានៅខាងប្រទេសអឺរ៉ុបនេះគេមានតែរដ្ឋសភាគេនៅទៀតនោះណាហើយខ្ញុំបណ្ណាគិតថាហ្មង មានឱកាសហ្នឹងទៅទស្សនកិច្ចនៅរដ្ឋសភារបស់គេម្ដង ថតរូបឲ្យដឹងហើយទៅមើលតម្លៃរបស់ជនជាតិដើមគេនឹងគេតវ៉ាដោយរបៀបម៉េចដែលគេបានមកនោះ ហ្នឹងហើយត្រង់នេះយើងគួរលើកដែរថាត្រង់45នេះខ្ញុំគណៈចង់និយាយថាអានឹងវាចូលទៅក្នុងលក្ខណៈមួយដែលយើងនិយាយថា ការតបកិច្ចទៅវិញទៅមកបើយើងទៅធ្វើការតស៊ូនៅក្នុងប្រការទី45ហ្នឹងទេណាអឺបទបញ្ញត្តិណាមួយនៅក្នុងសេចក្តីប្រកាសនេះมันអាចត្រូវបានធ្វើការបកស្រាយគេហៅថាស្អី control s control s ហ្នឹងมันអាចបកស្រាយទៅជា អ្វីបានទេដូច្នេះកន្លែងបញ្ញត្តិកន្លែងហ្នឹង បើយើងពិនិត្យមិនច្បាស់ទេ យើងមិនដឹងថាជាភាគីណាមួយទេប៉ុន្តែនេះ គឺជាភាគីសងខាងហៅថាការតបកិច្ចសងខាងអានឹងនៅក្នុងភាសាអង់គ្លេសគេហៅស្អីគេ mutual obligation អា mutual obligation ហ្នឹងគឺថាឆ្លើយតបគ្នាទៅវិញទៅមកគឺជាការឆ្លើយតបគ្នាទៅវិញទៅមកនៅកិច្ចការដែលត្រូវធ្វើពីព្រោះ signature គឺជាដំណើរគឺជាថាថាថាដំណើរមួយនាំឲ្យមាន obligation ការចុះហត្ថលេខា គឺជាដំណើរដែលទាញទៅឲ្យមានការតបកិច្ចឬការទទួលខុសត្រូវនាំទៅដល់ obligation ដូច្នេះការចុះហត្ថលេខារបស់រដ្ឋវៀតណាមក្នុងការទទួលស្គាល់នៅសេចក្តីប្រកាសនេះ គឺជាដំណើរមួយដែលត្រូវនាំទៅដល់ obligation ហើយដើម្បីនាំទៅដល់ obligation នោះឲ្យបានសម្រេចត្រូវមានអី នៅក្នុង treaty ហ្នឹងគេណែនាំទៀតថាត្រូវមានសច្ចាប័នត្រូវធ្វើការផ្ដល់សច្ចាប័នដូច្នេះអង្គការសហប្រជាជាតិក៏ដោយ អន្តរជាតិនានាដែលរដ្ឋវៀតណាមពឹងពាក់សុំឲ្យរកស៊ីជាមួយទៅតាមដំណើរហោះហើរអរស៊ីជាមួយនឹងមិនមែនត្រឹមតែដឹកនាំមួយវ៉ាន់ទៅទេទេណាបាទសូម្បីតែ aviation អចរាចរតាមតាមផ្លូវអាកាសសុំគេបើកជើងហោះហើរសុំជ័យអីសតទៅទទួលកិច្ចសន្យានៅក្នុងអី treaty ទាំងអស់ហៅថាអឺសន្ធិសញ្ញាទាំងអស់ដែលបានចុះហត្ថលេខាជាមួយនឹងប្រទេសរបស់គេហើយនឹងជាមួយអង្គការសហជីវជាតិគេទៀមទាថាអ្នកឯងបានឆ្លើយតបសពគ្រប់ហើយនៅជាមួយនឹងធម្មនុញ្ញនៃអង្គការសហជីវជាតិ អ្នកឯងឆ្លើយតបឲ្យនៅជាមួយនឹងសច្ចាប័នទាំងឡាយដែលអ្នកឯងបាន ផ្ដល់ទៅឲ្យអង្គការសហប្រជាជាតិសច្ចាប័ននោះធំជាងគេគឺរំលឹកធំជាងគេ គឺសិទ្ធិមនុស្សនឹងមកចេញមកគឺសិទ្ធិមនុស្សសិទ្ធិជនជាតិដើមសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋពលរដ្ឋនៅក្នុងប្រទេសរបស់អ្នកឯងអ្នកឯងគោរពត្រឹមត្រូវហើយនៅហើយប្រសិនបើមានសម្លេងថ្កោលទោសណាមួយ កើតចេញមកពីក្រមក្នុងប្រទេសហ្នឹងឯងទៅទទួលនៅការខុសត្រូវជាមួយនឹងយើងខ្ញុំនោះសុទ្ធតែសន្យាអញ្ចឹងហើយបើមិនអញ្ចឹងអត់បានទេបើមិនអញ្ចឹងអត់បានដាច់ខាតមកគេអត់ទទួលទេនឹងខ្ញុំកណានិយាយថារួមទាំងមុខលបបង្កើតអាលេងក្រុមហ៊ុនអាកាសចរហ្នឹងឲ្យសុំហោះហើរទៅស្រុកគេហ្នឹងត្រូវឆ្លងកាត់អានោះហឹមបាទមិនមិនមិនមិនមានរឿងតូចតាចទេតែច្រើនណាស់ ច្រើនណាតែបើយើងមិនដឹងបើយើងមិនតវ៉ារដ្ឋវៀតណាមនៅតែសบายរីករាយអញ្ចឹងបានហាមឃាត់យើងណាទៀមទាយើងណាមិនចង់ឲ្យបំអស់បំផិតបំភ័យយើងខ្លាំងណាស់មិនចង់ឲ្យយើងសិក្សាដឹងរបស់ហ្នឹងទេដោយលោកគឹមគូក៏មានប្រសាសន៍អញ្ចឹងតែគណៈដឹងវាចេះតែធ្លាយវាចេះតែធ្លាយឆ្ងាយទៅឆ្ងាយទៅពីព្រោះថ្ងៃហ្នឹងយើងជជែកតែប៉ុណ្ណឹង បន្តិចទៀតថ្ងៃក្រោយមានអ្នកសួរនាំពីបញ្ហានឹងថែមទៀតគឺឆ្លើយថែមការទៀតឬមួយថាបើយើងមានបញ្ហាអីនៅក្នុងស្រុកយើងឥឡូវឧទាហរណ៍ដូចដូចនៅក្នុងភូមិស្អីវត្តនំសេកមាន មាន ចំនួនអីឬកាប់ដើមឈើហ្នឹងអឺมันมันស្វាក់ស្វាគមគ្នាវាទៅជាអញ្ញាធរហ្នឹងមកហាមប្រជាពុទ្ធបរិស័ទខ្មែរមិនអោយចូលវត្ត ចូលទៅអ្នកខ្លះមិនអោយគាត់អង្គុយអ្នកខ្លះចង់បញ្ចេញយោបល់មិនអោយគាត់បញ្ចេញយោបល់ទៀតជាកាប់តែបាទគាត់កាប់ទាំងដោយសារយើងនេះយើងនោះគឺថាយើងមានចំនួនហើយ ដើម្បីការពារអំណាចរបស់ខ្លួន ភាគីមួយដើម្បីការពារអំណាចរបស់ខ្លួនទៅពឹងបរទេសទៅពឹងសាសរតីមិនពឹងបរទេសទៅពឹងសាសរតីឲ្យមកអន្តរាគមជាមួយនឹងសាសនេះឯងជាមួយនឹងប្រជាប្រដ្ឋនេះឯងហើយលំនាំហ្នឹងយើងមិនមែនយើងមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្រលំនាំហ្នឹងយើងធ្លាប់មានឥឡូវអញ្ញាធម៌ទាំងអស់ហ្នឹងគេគឺថា សំណែនាំអាជ្ញាធរទាំងអស់នឹងឲ្យពិនិត្យឡើងវិញពិចារណាឡើងវិញក្នុងពេលដែលពលរដ្ឋខ្មែរក្រមកំពុងតែនាំគ្នាសិក្សាច្បាប់នឹងពិនិត្យឡើងវិញនៅអំពើប្រព្រឹត្តរបស់ខ្លួននៅខេត្តលង្ហោហ្នឹងបើនៅតែបំពេញបំពេញប្រជាប្រដ្ឋទៀតយើងអឺឥឡូវយើងមិនទាន់បានទទួលការប្តឹងផ្ដាល់ពីប្រជាប្រដ្ឋទេ ពីប្រសង់នៅក្នុងវត្តនោះទេ ហើយខ្ញុំមកគូណាក៏ស្នើដែរថាបើប្រសង់ក៏ដោយវិជាបរដ្ឋក៏ដោយនៅទីនោះឃើញទទួលបានការរំលោភបំពានពីអញ្ញាធិបតេយ្យដែនដី ហើយយើងមិនស្ម័គ្រស្វាគមន៍គ្នាត្រឹមត្រូវទេ គឺថាសុំធ្វើរបាយការណ៍ពីការរំលោភបំពានទាំងអស់ហ្នឹងមកសរសេរយ៉ាងច្បាស់លាស់មកព្រោះគោលការណ៍ច្បាប់អន្តរជាតិវាមាន4ចំណុចតែគុណខ្ញុំគាត់ណា ជំរាបជូនចំណុចនឹងបន្តិចធ្វើម៉េចដើម្បីឲ្យប្រទេសនីមួយនីមួយគោរពនៅគោលការណ៍អន្តរជាតិបាន គឺថាប្រទេសនីមួយនីមួយវាមានសន្ធិសញ្ញារវាងរដ្ឋហើយនឹងរវៈរវាងរដ្ឋនឹងហើយនឹងរដ្ឋដតីទៀតរវាងរដ្ឋនឹងជាមួយនឹងអឺអង្គការសហប្រជាជាតិទី2ច្បាប់ដែលជាទំនៀមទម្លាប់ ឲ្យคล้ายទៅជាទំនៀមទម្លាប់អន្តរជាតិវាកើតចេញពីការអនុវត្តរបស់រដ្ឋនីមួយៗអញ្ចឹងអញ្ចឹងវាคล้ายទៅជា contemporary issue in international law អ្ហ្មិចទៅជា contemporary issue in international law ជួនកាលច្បាប់នឹងអត់មានចែងទេមេត្រាក្នុងនោះអត់មានចែងទេ ឥឡូវច្បាប់មេត្រាស្ដីពីរឿងការកាប់ដើមឈើនីមួយៗឯនៅក្នុងវត្តដើមឈើចាស់ដើមឈើទុំអីហ្នឹងត្រូវដោះស្រាយយ៉ាងម៉េចអត់មានចែងណាក្នុងវិធីហ្នឹងអត់មានចែងណាដូច្នេះទំនៀមទម្លាប់របស់ប្រជាពលរដ្ឋនៅកន្លែងហ្នឹងថាគេទៅធ្វើម៉េចគេត្រូវទៅជំនុំគ្នាសម្របសម្រួលគ្នាឲ្យឲ្យคล้ายទៅជារបៀបរបបមួយហើយ international law ទៅយករបៀបរបបហ្នឹងយកទៅអនុវត្តទៅជំនុំជម្រះក្តី ករណីខ្លះដែលបង្កើតឡើងចៃដន្យឧទាហរណ៍ដូចនៅយូក្រែនអ៊ុយក្រែនអញ្ចឹងណារុស្ស៊ីចូលទៅឆាឆៅចូលទៅលុកលុយប្រទេសគេបើយល់ឡេះមិនសមហេតុសមផលអានឹងវាคล้ายទៅជា contemporary issue in international law អញ្ចឹងចង់ផ្អែកទៅលើមូលដ្ឋាន ច្បាប់ខ្លះពូទីននោះលោកពូទីនធានាប្រទេសរុស្ស៊ីហ្នឹងចង់ផ្អែកលើមូលដ្ឋានច្បាប់ខ្លះប៉ុន្តែវាមិនត្រឹមត្រូវ វាខុសរបៀបរបប ហើយករណីហ្នឹងក៏វាមិនធ្លាប់កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រអញ្ចឹងគេលើកទៅធ្វើជារឿងមួយដែលថ្មីហើយយកអានឹងមកធ្វើជារបត់មួយដើម្បីតែងច្បាប់អញ្ចឹងអត់ទេណាវិធីកើតឡើងអញ្ចឹងអានោះវាคล้ายទៅជាច្បាប់คล้ายទៅជាអ្នកនាំមុខដូចជាសម័យព្រះសម្មាសម្ពុទ្ធគេហៅភិក្ខុដើមបញ្ញត្តិអ្នកដែលនាំឲ្យកើតច្បាប់នឹងដំបូងទីបំផុត ប៉ុន្តែលោកពូទីនក៏មិនមែនគាត់ដើមបញ្ញត្តិនៅក្នុងការសម្លាប់មនុស្សទេមិនមែនមិនធ្លាប់សម្លាប់មនុស្សទេមនុស្សទាំងអស់ហ្នឹងអាការសម្លាប់មនុស្សការផ្លងពីចងាយអីអីសិតតែមានការហាមឃាត់គ្រាន់តែការអុកលុកលុយចូលរបស់គាត់គាត់ផ្អែកទៅលើការពៀពជាសាស្ត្ររុស្ស៊ីរបស់គាត់ដែលប្រើភាសារុស្ស៊ីអីចឹងប៉ះពាល់ដល់សวัสดิភាពនៅក្នុងប្រទេសគាត់ប៉ះពាល់ទៅដល់សន្តិសុខផ្ទៃក្នុងរបស់គាត់គេคล้ายទៅជា contemporary law ហើយគាត់ចោទប្រកាន់ថាអង្គការ NATO ពង្រីកមៀតរបស់ខ្លួននឹងទៅបំរុងនឹងធ្វើឲ្យប្រទេសគាត់នឹងអលែងលទ្ធិកុម្មុយនីសឲ្យคล้ายឲ្យប្រទេសគាត់คล้ายទៅជាលទ្ធិដែលមានប្រជាធិបតេយ្យពីអញ្ចឹងប៉ុន្តែគាត់ទប់ទល់ពង្រឹងខ្លួនវាអត់កើតគាត់មានអបាវិធីឆេវឆាវប្រៃផ្សាយអញ្ចឹងទៅអានោះហៅថាជាមនុស្សដែលប្រើអំពើហិង្សាអញ្ចឹងក៏ប៉ុន្តែបើគាត់ធ្វើសង្គ្រាមឈ្នះអានឹងជារឿងមួយទៀត ហើយបើគាត់ធ្វើសង្គ្រាមចាញ់ប្រទេសរុស្ស៊ីនឹងរងទុកហើយនឹងរងទុកវេទនាយ៉ាងណាមិញប្រជាពលរដ្ឋរបស់យើងត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យច្បាស់លាស់នៅក្នុងការតស៊ូអ្វីៗនីមួយមួយហើយសិក្សាអំពីបញ្ហាច្បាប់ដូចខ្ញុំកណាបានទូលប្រគេនហើយជំរាបជូនពួកគាត់នឹងហោហែមកអញ្ចឹងយើងសួរនាំគ្នា យើងកិច្ចការនឹងបើយើងធ្វើមិនបានថាឥឡូវ សមត្ថភាពដែលចូលទៅលុកលុយចូលទៅអុកលុកនៅក្នុងវត្តអារាមអញ្ចឹងមានការឃុំឃាំងអញ្ចឹងអឺជំរាបត្រង់ទៅខ្ញុំកណាខំប្រឹងមើលនៅអចលនាដែលគេហាមឃាត់ពីខាងក្រៅគេឈរយាមមាត់ទ្វារខ្លងទ្វារចូលមិនអោយមនុស្សចូល យើងមិនឃើញមានការថតនឹងឲ្យច្បាស់ឡោះអញ្ចឹង ឥឡូវបើការងារហ្នឹងវារំលងទៅហើយក្តីលើកក្រោយបើមានឧទាហរណ៍ការងារដែលកើតឡើងអញ្ចឹងសូមមេត្តាថតនឹងជារបៀបស្ងៀមស្ងាត់ហើយយើងអាចធ្វើអត្ថាធិប្បាយនឹងបន្ទាប់មកក្រោយបើយើងទៅដល់ផ្ទះយើងហើយឬមួយពេលយើងផ្ញើនឹងយើងថតនឹងយើងនិយាយតិចតិចតែយើងបានហើយយើងកុំផ្សែកចលាចលឆោឡយអានោះបានហៅថាយើងថតដើម្បីជាឯកសារ ត្រៀមទុកសម្រាប់ប្តឹងទៅថ្ងៃក្រោយមិនថតបដាទៅឆ្លោះបដាទេអានោះអានោះពេលថតវាអញ្ចឹងយើងទៅជាអ្នកប្រើអំពើហិង្សាវាមិនមែនយើងថតដើម្បីឯកសារថតជាផោះតាង ដើម្បីយកឈ្នះក្តីទៅថ្ងៃក្រោយគេទៅថតរបៀបទុនផ្លុនបាទថតឬមួយថតដោយមិនបាច់សម្លេងក៏បានដែរប៉ុន្តែយើងត្រូវបញ្ចូលសម្លេងតាមក្រោយយើងគ្រាន់តែថតយកសម្លេងយកសកម្មភាពយកសម្លេងសកម្មភាពទាំងបានហើយ យើងអ្នកថតបាច់និយាយទេតែកណាអ្នកថតនិយាយវាទៅជារឿងមួយដែលវាច្បុកច្បល់សភាពការនឹងមិនដឹងជាយ៉ាងម៉េចទេអឺខ្ញុំកណាព្យាយាមមើលសັບគ្រប់ជ្រុងជ្រោយដើម្បីសន្សំបានការងារដែលទប់ទល់ជាមួយនឹងអំពើឈ្លានពានរបស់រដ្ឋអំណាចនឹងអុកឡុកចូលមកចូលមកលើភូមិឋានជាទីសក្ការៈបូជាហៅថា ជាទីពោជនីយដ្ឋាន របស់ខ្មែរក្រមយើងនេះនេះគឺជារឿងដែលយើងងាយធ្វើជាទីបំផុតងាយណាស់ងាយប្តឹងណាស់ព្រះអង្គមកពីសហរដ្ឋអាមេរិកមានគេហៅនាយកដ្ឋានមួយគេហៅនាយកដ្ឋានអន្តរសាសនាគឺនាយកដ្ឋាននឹងមើលមើលសាសនាទាំងអស់នៅលើពិភពលោកមកហើយសហរដ្ឋអាមេរិកមានសិទ្ធិនឹងគេបង្កើតមន្ត្រីគេដល់ទៅរាប់ម៉ឺនអ្នកនៅនាយកដ្ឋានមួយនោះ យកកថាដែលបដិប្រគុណ TT ធម្មោហើយលោកម៉ៅមនីអីទៅតំនឹងទៅជួបហ្នឹងទេណាបាទតំនឹងទៅជួបហ្នឹងហើយប្រហែលថ្ងៃទៀតយើងអាចទទួលតំណែងហើយអឺជួបការបោះទេសផងហើយទៅជួបនាយកដ្ឋានអន្តរសាសនានឹងផងដើម្បីរាយការណ៍ប្រាប់គេថាយើងបច្ចុប្បន្នកំពុងជួបផ្ទះអញ្ចឹងយើងសាសនារបស់យើងទៅសាសនាមហាយានអុកឡុកចូល មកគ្រប់គ្រងនោះមួយទៅឥឡូវចូលទៅ រុកគួនរាវឆានទៅតាមវត្តនីមួយៗទៅរាវឆាននៅគេហៅថាគ្រូផនរបស់ដែលធន់នៅក្នុងវត្តនោះទៅណារបស់ដែលជាទីសក្ការៈរបស់យើងរបស់ដែលបុព្វបរោះដូន តារបស់យើងខំប្រឹងថែទាំមកកសាងទុកមកដើម្បីឲ្យកូនចៅរបស់ គេទទួលផលប៉ុន្តែរដ្ឋអំណាចហ្នឹងវាវារួមគ្នា ចូលដៃប្រើអំណាចផ្សេងផ្សេងមកបំផ្លាញយើង នឹងនៅក្នុងមាត្រាទី45នឹងខ្ញុំកណាសូមចូលរួមអញ្ចឹងអឺដោយចង់បញ្ជាក់ចំណុចនឹងទេថាហេតុអីបានគេថាអឺជនជាតិដើមសិទ្ធិទាំងឡាយរបស់ជនជាតិដើមដែល ដែលមាននាបច្ចុប្បន្នឬអាចមានក្នុងអនាគតពួកពួកចំណុចហ្នឹងខ្ញុំកណាយល់ថាវាសំខាន់ដែរបើអាចមានក្នុងអនាគត មិនថាអសិទ្ធនឹងឥឡូវគឺគ្មានហើយអនាគតបានមានមែនទេសិទ្ធនឹងអញ្ចឹងឥឡូវយើងគេមិនទាន់ទទួលស្គាល់យើងជាជនជាតិដើមស្របច្បាប់តែអ្វីដែលមានចែងនៅក្នុងនឹងនៅក្នុងសេចក្តីប្រកាសនឹងទាំង46មាត្រាហ្នឹងបងអាថ្មសំកាត់តិចត្រង់ចំណុចសេចក្តីប្រកាសនេះត្រូវត្រូវបានធ្វើ ការបកស្រាយគ្មានប័ណ្ណបញ្ញត្តិណាមួយ អនុចង់យកខ្ញុំបទបញ្ញត្តិណាមួយកាត់បន្ថយកាត់បន្ថយការបំបត្តិនៅសិទ្ធិទាំងឡាយណាគាត់កាត់បន្ថយបានន័យថាកាត់សិទ្ធិរបស់គាត់ឯងគូណាដូចថាអ្វីដែលមានចាយនឹងឥឡូវឥឡូវថាកាត់បន្ថយឥឡូវឧទាហរណ៍គេថាអញ្ចេះចាស់គេថាអេអានឹងជុតសេចក្តីប្រកាសនឹងសម្រាប់តែ អ្នកណាដែលអឺដាច់សញ្ញាគ្មានការរីកចម្រើន អីហ្នឹងបានគេប្រគល់ឲ្យទេចោលដូចអស់លោកដែលមានផ្ទះមានសម្បែងអីហើយមកនៅជាមួយយើងខ្ញុំនៅក្នុងទីផ្សារហើយហើយកុំទៅទៀមទាដល់បំណងពេកវាហើយអញ្ចឹងណាតែបកស្រាយបបកស្រាយរបៀបហ្នឹងអត់ទេវាគ្មានកន្លែងណាមួយត្រូវកាត់បន្ថយទេអ្នកជនជាតិដើមនឹងនៅក្នុងព្រៃក៏ដោយនៅលើភ្នំក៏ដោយ នៅតាមវាលទំនាបក៏ដោយនៅក្នុងទីក្រុងនឹងក៏ដោយទទួលបានសិទ្ធិនឹងដូចដូចគ្នា អត់មានករណីណាយកមកបកស្រាយទៅវិធីនេះវិធីនោះអត់ទេអត់ទេអត់តែមកនឹងទី1តើឲ្យចុះកាត់បន្ថយដល់វិធីអីផ្សេងទៀតត្រីជនជាតិដើមមិនចាំបាច់មកធ្វើបុគ្គលិករដ្ឋបាលអីទេមិនចាំបាច់ធ្វើមីឃុំមីអីទេនៅតែនឹងទៅគេផ្គត់ផ្គង់អត់ទេកាត់បន្ថយចឹងអត់បានទេគេមានសិទ្ធធ្លាប់ដាប់គឺថាបើបើគេមិនចេះដឹងទេជួនកាលគេអាចថាអញ្ចេះថា ពីព្រោះយួនធ្លាប់និយាយតាំងពីដើមអញ្ចឹងមកថាខ្មែរអត់ជួយចិត្តរៀនហេតុអីមកអំពីរដ្ឋអំណាចណែឯងមកបំពេអំពីគេមកធ្វើអាណានិគមលើប្រជាពលរដ្ឋរបស់គេណែឯងមិនផ្ដាល់នៅឱកាសទៅឲ្យគេ ការមិនផ្ដាល់ឱកាសនេះក៏ជាការរំលោភសិទ្ធិដែរមែនខ្មែរទាំងអស់ខ្មែរខ្មែរក្រមទាំងអស់មិនបានទៅរៀនហើយ គឺជារឿងរបស់ខ្មែរក្រមមែនទេ មែនទេនោះគឺចារគឺជាការរំលោភសិទ្ធិព្រោះហេតុនោះឯងបានគេចែងឲ្យមាន SDG SDG នឹងជាអ្វី SDG គឺជាគោលការណ៍អភិវឌ្ឍរបស់អង្គការសហប្រជាជាតិធ្វើឲ្យបាន សម្រេចឲ្យបានស្មើស្មើគ្នាទាំងអស់ពីព្រោះតែឯងទៅសុំលុយគេគាត់គុណព្រះអង្គនៅប្រទេសប្រជាណាចក្រកម្ពុជា ក្នុងមួយឆ្នាំត្រូវសុំគេយ៉ាងតិចក៏50លានដែរសុំលុយពី SDG ហ្នឹងអឺ យកមកបំរើអាគោលការណ៍ SDG ហ្នឹងប្រទេសកម្ពុជាប្រជាពលរដ្ឋប៉ុណ្ណឹងយ៉ាងហោចណាស់ក៏សឹម50លានដែរណាខ្ញុំកណាទទួលកាន់អានោះហើយណាអត់ខ្ញុំកណាដឹងអញ្ចឹងរដ្ឋវៀតណាមមិនសមតិចទេព្រោះហេតុនោះហើយបាន SDG UNESCO គេមានសិទ្ធិមកតាមដានទៅមកធ្វើកិត្តហ្នឹង មែនតែទេទេគេឲ្យអង្គការនានាមក investigate មកតាមដានឃ្លាំមើលទេគេមិនធ្វើតែទេទេទេមកអំពីយើងទៅសុំគេ យើងទៅសុំលុយគេរដ្ឋវៀតណាមទៅសុំគេដូច្នេះការដែលប្រជាពលរដ្ឋខ្មែរក្រោមជាជនជាតិដើមហ្នឹងមិនចេះមិនដឹង គឺជាការទទួលខុសត្រូវរបស់រដ្ឋវៀតណាមអានឹងអានឹងនៅក្នុងរដ្ឋបាលបើគ្មានមនុស្សធ្វើការនៅក្នុងរដ្ឋបាលហេតុអីបានគេមិនបានធ្វើធំគេថា ខ្មែរមិនចូលចិត្តរៀនខ្មែរមិនចូលចិត្តរៀនគឺជាការទទួលខុសត្រូវរបស់អ្នកឯងណាមិនមិនមនុស្សហ្នឹងមិនទៅរៀនទេអ្នកឯងឲ្យគេមិនរៀនបានទេឥឡូវគេប្រកាសដាច់ខាតក្នុងគោលការណ៍ SDG ណាគោលការណ៍អភិវឌ្ឍប្រកបដោយជីវភាពហ្នឹងធ្វើឲ្យបានសម្រេចក្នុងឆ្នាំ2030ហ្នឹងអ្នកណា ប្រជាពលរដ្ឋនៅក្នុងប្រទេសអ្នកឯងហ្នឹងបើបំបត្តិមិនអោយអស់75%នៅអាណក្រជន គឺអ្នកមិនចេះអក្សរឬអ្នកដែលរៀនក្រោម diploma ហើយឲ្យឈប់គឺជាបន្ទុករបស់រដ្ឋាភិបាលបើសុំលុយគេថ្ងៃក្រោយបោះស្រីមិនគ្រប់គ្រាន់យើងទៅតាមដានមើលករណីហ្នឹងតើវៀតណាមផ្សព្វផ្សាយអំពីការណែនាំប្រជាពលរដ្ឋឲ្យខំប្រឹងសិក្សាបង្កលទ្ធភាពបង្កឱកាសមកឲ្យប្រជាពលរដ្ឋនឹងសិក្សាបើមេដាបៃតាណាហ៊ានតើឲ្យកូនឈប់សិក្សាមុនមុនមុនថ្នាក់ទី9 មេដាបៃតានឹងត្រូវពិន័យទោសឧទាហរណ៍គេត្រូវធ្វើចឹងរដ្ឋាភិបាលនឹងត្រូវពិន័យដាក់ដាក់កម្រិតឲ្យទៅធ្វើការណែនាំផ្សព្វផ្សាយបញ្យលឲ្យបញ្យលទៀតឲ្យមនុស្សនឹងដឹងបើអ្នកឯងមិនទទួលហ៊ានតែឲ្យកូនឈប់ពីសាលារៀនហើយមិនមិនស្អុះក្តៅទេមេដាបៃតានឹងត្រូវទទួលការការពិន័យរបស់រដ្ឋាភិបាលធ្វើរបៀបនឹងបានគេហៅថារដ្ឋាភិបាលនឹងរៀបចំឱកាសឲ្យប្រជាពលរដ្ឋគ្រប់ៗគ្នា បើហ៊ានតែធ្វើប្រហែសមិនអាចបន្ទោសប្រជាពលរដ្ឋនឹងបានទេគឺរដ្ឋនឹងត្រូវទទួលទោសកំហុសចំពោះអង្គការសហប្រជាជាតិចំពោះ UNESCO ពួកឯងទៅសុំលុយគេដើម្បីយកមកបម្រើការអភិវឌ្ឍហ្នឹងហើយមិនធ្វើចំពោះជនជាតិដើមនោះហើយគឺជាការរំលោភបំពានទៅលើសិទ្ធិមនុស្សមិនមិនមិនតទេ តទេឲ្យរួចខ្លួនទេព្រះអង្គបើនិយាយទៅលើផ្លូវច្បាប់ឲ្យច្បាស់លាស់ហ្នឹងត្រូវឈានដល់កម្រិតហ្នឹងណាខ្ញុំកណាប្រកេតមិនដឹងចាស់ទេ អរគុណបងចេថេនឥឡូវបងពួកអង្គទាំងពីរពីអ្នកអត្ថាធិប្បាយបានម្នាក់កន្លះម៉ោងអ្នកកន្លះម៉ោងឥឡូវបងតាំងវិញ បានកន្លះម៉ោងដែរអត់ឡើយសូមជ័យបងតាំងបាទគណៈជាបឋមនេះថ្វាយគុំព្រះអង្គជាទីសក្ការៈនិងបងបងទាំងពីរផងដែរថ្ងៃនេះជា ហើយនឹងសូមបងប្អូនយើងទាំងអស់ហ្នឹងមុននឹងចូលដល់កម្មវិធីខ្ញុំក៏សូមចូលរួមចំណែកក្នុងការរំលែកទុកដល់បដិជគុណសម្រិនដែលព្រះអង្គមានទុកយ៉ាងទងន់ហ្នឹងដោយសារឪពុកបានចែកឋានទៅដោយជំងឺរោគាពាតទាំងផងដែរនៅកម្ពុជាក្រមហ្នឹងហើយយើងទាំងអស់គ្នាហ្នឹងមានការ ចូលរួមចំណែកសោកស្ដាយទាំងអស់គ្នាដោយគាត់នៅក្មេងដែរឬព្រះអង្គលើកឡើងថាត្រឹមតែអាយុ60ជាងឆ្នាំទេព្រះអង្គ68ឆ្នាំបាទខាងនៅនៅក្មេងនៅឡើយអញ្ចឹងតែវាលបាក់លបាក់តែ68 68លបាក់លបាក់តែពួកយើងទាំងអស់គ្នានេះទេមិនលើសប្រមាណទេអញ្ចឹងទៅវាមានការសោកស្ដាយដែរដោយសារយើងអឺ រោគាពាតហ្នឹងមនុស្សយើងវាអនិច្ចំទុក្ខំអនត្តាណាវាមិនទៀងទេក៏ប៉ុន្តែយើងស្ដាយដែរមនុស្សនៅក្រមក្រមអាយុខៃក្រមអាយុក្រមអាយុខៃហ្នឹងអញ្ចឹងក៏សូមចូលរួមលេខទុកផងដែរហើយជាពិសេសហ្នឹងក៏សូមសួរសុខទុក្ខដល់បងប្អូនខ្មែរកម្ពុជាក្រមយើងទាំងអស់ដែលកំពុងតែរស់នៅនៅកម្ពុជាក្រមហ្នឹងទទួលនៅការជីចរនៅរងគ្រោះគ្រប់កន្លែងទាំងអស់ហ្នឹងជាពិសេស នៅខេត្តលង្ហោនឹងត្រូវបានយួនកំពុងតែធ្វើបាបឆ្លៀតឱកាសមកកាប់ដើមឈើអីជាដើមនឹងគឺក៏ជាការងារធ្វើបាបដល់ខ្មែរក្រមមួយមួយផ្នែកដែរនៅ កម្ពុជាក្រមបាទអឺចំពោះយើងពេលនេះយើងនិយាយអំពីមេត្រានៃអង្គការសហជីវជាតិស្ដីពីជនជាតិដើមហ្នឹងយើងមាន3ចំ3មេត្រាមេត្រាទី43 44 45ហ្នឹងគឺថា ពិតទៅអា43ហើយនឹងនឹង44ហ្នឹងនិយាយពីសិទ្ធនឹងឯងអញ្ចឹងសិទ្ធទាំងអស់ដែលខ្មែរក្រមមានហ្នឹងគឺថាទាំងមាត្រាទី1រហូតមកដល់មាត្រាទី43 44ហ្នឹងគឺយើងនិយាយអំពីសិទ្ធហ្នឹងវាច្រើនណាស់ទៅហើយហើយសិទ្ធនឹងទៀតសោតវាបានមកយើងឬក៏មិនបានវាអាស្រ័យទៅលើយើង ជាអ្នកធ្វើទេ អញ្ចឹងយើងកាលណាយើងជីងសកម្មភាពធ្វើទៅសិទ្ធទាំងអស់ហ្នឹងដែលយើងនិយាយពីសិទ្ធសិទ្ធហ្នឹងគឺថាលូត្រាតែយើងជាអ្នកធ្វើបានបានសិទ្ធហ្នឹងមកដោយឧទាហរណ៍ថាសិទ្ធជនជាតិដើមអញ្ចឹងសិទ្ធសម្រេចវាសនាខ្លួនឯងថាយើងជាជនជាតិដើមនោះលុះត្រាតែយើងទាំងអស់គ្នានោះប្រកាសខ្លួនឯងថាយើងជាជនជាតិដើមសិនបងថេនបងគូលើកឡើងជារឿយរឿយហើយថាបើសិនតែបុគ្គលមនុស្សម្នាក់ដែល ខ្លួនឯងដឹងខ្លួនឯងថាជា ជាជនជាតិដើមហើយយើងមិនជីងសកម្មភាពធ្វើការងារតវ៉ាទេគ្មានអស់លោកណាមួយដែលប្រគល់សិទ្ធិនឹងឲ្យយើងដោយដោយខ្លួនឯងទេជាពិសេសសូម្បីតែប្រទេសលើពិភពលោកហ្នឹងប្រទេសធំធំមួយចំនួនដែលគាត់មានកាន់ប្រជាធិបតេយ្យពេញលេញហ្នឹងគឺក៏គាត់មិនដែលប្រគល់ឲ្យដែរលុះត្រាតែជនជាតិដើមនោះគាត់តវ៉ា ជាពិសេសយើងមើលដោយអូស្ត្រាលីជាដើមអញ្ចឹងបើសិនតែគ្មាន សាសជាតិដើមកំណើតរបស់គេទេនៅក្នុងប្រទេសហ្នឹងតវ៉ាទេអាសិទ្ធជនជាតិដើមដែលជា Aborigine ហ្នឹងក៏មិនបានទទួលពេញលេញដោយសប្តាហ៍ហ្នឹងដែលយើងឃើញនោះដែរអញ្ចឹងយ៉ាងណាមិញចំណុចទី44និង43 44ហ្នឹងគឺនិយាយពីសិទ្ធិហ្នឹងឯង ហើយសិទ្ធហ្នឹងវាមានច្រើនលើលោកពីហ្នឹងទៅទៀតដោយអង្គលើកឡើងមាន8ចំណុចហ្នឹងវាមិនវាជាចំណុចកតាធំធំ សម្រាប់ឲ្យយើងយល់ដឹងអំពីអវ័យទៅដែលជាមូលដ្ឋានសម្រាប់ឲ្យយើងយល់ដឹងក៏ប៉ុន្តែពេលដែលយើងយល់ដឹងចំណុចទាំង8ធំធំហ្នឹងហើយអឺចំណុចមួយមួយទៀតវានឹងបំបែកខ្លួនវាទៅនៅក្នុងការរស់នៅនៅក្នុងជីវភាពរស់នៅ វាទៀមទានៅនៅការបំបែកសិទ្ធទាំងអស់ហ្នឹងឲ្យទៅជាតូចតូចតូចតូចទៀតនៃការនៃជីវិតរស់នៅរបស់មនុស្សម្នាក់ម្នាក់ហ្នឹងដូចជាសិទ្ធិរបស់កុមារសិទ្ធិរបស់ស្ត្រីសិទ្ធិរបស់បុរសសិទ្ធិរបស់មនុស្សភេទទាំងពីរហ្នឹងក៏ដោយគឺថាគេហៅថាអត្ថិលឹងពងលើលោកតាមវាវាវាក៏ជាសិទ្ធិរួមទាំងអស់ក្នុងន័យក្នុងន័យទៀមទាសិទ្ធិជាជាមូលដ្ឋានហ្នឹង អញ្ចឹងទេពាក្យថាសិទ្ធនៅទីនេះវាក្តោបរួមចំណែកទាំងអស់នៅលើមូលដ្ឋានទាំងមូលរបស់មនុស្សជាតិរបស់មនុស្សជាតិមិនថាមិនថាជនជាតិដើមនោះទេបានមានសិទ្ធហ្នឹងជនជាតិភាគតិចដែលនៅក្នុងប្រទេសវៀតណាមហ្នឹងបើគេមានការតវ៉ាមានគេមានការទាមទារវាគ្រាន់តែជាការងាររបស់គេដែលត្រូវធ្វើហ្នឹងគេធ្វើវាមិនដល់សម្រាប់ អញ្ចឹងទេបើសិនតែគេធ្វើដល់កម្រិតដូចជនជាតិដើមខ្មែរក្រមឬជនជាតិដើមនៅប្រទេសអូស្ត្រាលីក៏អាចអាចបានទទួលសិទ្ធិនឹងដូចគ្នាដែរក៏ប៉ុន្តែដោយសារអាចចំណុចកម្លាំងទៀមទាចលនាតស៊ូរបស់គេនោះវាអត់តន់ដល់កម្រិតអញ្ចឹងទេខ្មែរក្រមយើងនឹងសន្ទុះខ្មែរក្រមយើងគួរណាស់តែបង្កើតនៅអាសកម្មភាពនឹងឡើងឲ្យបានច្រើនអឺកាលណាកម្លាំងសកម្មភាពនឹងបានច្រើនហើយខ្លាំងឡើង អាសេចក្តីប្រាថ្នារបស់យើងនឹងបង្កើនឡើងទៅតាមនឹងដែរហើយអន្តរជាតិនឹងក៏គេមើលឃើញទៅតាមអាអាសេចក្តីតម្រូវការរបស់យើងនឹងបានយើងខំធ្វើបើកណាយើងមិនមិនធ្វើទេអន្តរជាតិគេមិនមើលឃើញនៅអាសេចក្តីត្រូវការរបស់យើងនឹងនៃសិទ្ធិជនជាតិដើមនឹងគឺជាជាជាជាសកម្មភាពធំធេងសម្រាប់អូគេជួយយើងឯងអញ្ចឹងទេមិនត្រឹមតែតម្រូវឲ្យអង្គការសហជីវជាតិឃើញទេក៏ប៉ុន្តែនៅក្នុងមូលដ្ឋាននៃ ច្បាប់រដ្ឋនីមួយនីមួយដែលគេត្រួតត្រាមកលើយើងក៏គេមិនគេមិនមិនខ្វល់ខ្វាយអំពីយើងដែរកាលណាយើងបញ្ជីសកម្មភាពទាំងអស់ហ្នឹងទៅគេខ្វល់ខ្វាយអញ្ចឹងទេដោយរដ្ឋាភិបាលយួនពីដើមឡើយមកហ្នឹងមានតែខ្វល់ខ្វាយអំពីជនជាតិដើមជាស្អីទេ អំពីខ្មែរក្រមជាស្អីទេធ្វើឲ្យសេចក្តីរងទុកវេទនារបស់ខ្មែរក្រមហ្នឹងគ្មានសាលារៀនហើយនឹងជីវភាពរស់នៅសេដ្ឋកិច្ចរបស់ខ្មែរក្រមធ្លាក់ធ្លាក់ចុះមួយថ្ងៃម្ដងបន្តិចម្ដងបន្តិចរហូតដល់ ច្ចុប្បន្ននេះគ្មានខ្មែរក្រមណាមួយខ្លាចជាមហាសេដ្ឋីទេអញ្ចឹងយើងមើលនៅក្នុងពិភពលោកហ្នឹងប្រទេសណាក៏គេមានគេក៏គេមានសញ្ជាតិណាក៏ដោយក៏គេមានមហាសេដ្ឋីរបស់គេសម្បីជនជាតិអូស្ត្រាលីហ្នឹងជាជនជាតិដើមមានមហាសេដ្ឋីច្រើនណាស់ណាកុំស្មានថាជនជាតិដើមគ្មានលុយទៅសោះមានមនុស្សមួយចំនួនមានលុយដល់ដល់មីលានណេអាណោះអញ្ចឹងយើងមើលមើលសេដ្ឋកិច្ចរបស់ខ្មែរក្រមវិញគេទុកឲ្យខ្មែរក្រមហ្នឹងរួងគ្រោះរហូតដល់ខ្មែរក្រមហ្នឹងក្រៃក្រសឹងតែ95%ឯអ្នកដែលអ្នកដែលក្រៃក្រនៅប្រទេសវៀតណាមនៅកម្ពុជាក្រមហ្នឹង គឺសិតសឹងតែជាជនជាតិខ្មែរនឹងឯងវាគ្មានអាណាក្រៅពីជនជាតិខ្មែរក្រមនោះទេអញ្ចឹងចំណុចដែលយើងបន្តវ៉ាពីមុនមកវាអាស្រ័យយើងគ្មានច្បាប់ទាំងឡាយនឹងយកមកអនុវត្តយកមកសិក្សាយកមកស្រាវជ្រាវដើម្បីទៀមទានអ្វីដែលខ្លួនយើងមានទៅតាមសេចក្តីប្រកាសរបស់អង្គការសហជីវជាតិណាដូច្នេះហើយធ្វើឲ្យយើងអាជីវភាពរស់នៅរបស់យើងនឹងដុនដាបដោយសារយើងមិនបានដឹងនៅច្បាប់នឹងហើយយើងមិនចលនាត ស៊ូយើងមិនខំប្រឹងប្រែងរៀនសូត្រនៅច្បាប់ហ្នឹងដើម្បីយកទៅតវ៉ានៅអ្វីមួយដែលយើងក្នុងការរបៀបរស់នៅហ្នឹងអញ្ចឹងទេធ្វើឲ្យអាសកម្មភាពទាំងវាងាប់កលាវាងាប់កលាទៅវាមិនវាមិនចលនាឲ្យអង្គការសហជីវជាតិឃើញទី1ទី2ទៀតយួនមិនមិនខ្វល់ខ្វាយមិនយកចិត្តទុកដាក់មិនអើពើ ចំពោះនៅអាសកម្មភាពការរស់នៅរបស់ប្រជាជនខ្មែរក្រមនឹងមួយកម្រិតណាឡើយអញ្ចឹងទេសូម្បីតែការសិក្សារបស់ខ្មែរក្រមក៏គេមិនអើពើដល់ដែរហើយក៏គេចោទមកខ្មែរក្រមថាអើជាមនុស្សមិនសូវចូលចិត្តរៀនសូត្រសួរថាបើមនុស្សមិនសូវចូលចិត្តរៀនសូត្រហេតុអីបានខ្មែរក្រមដូចជាពួកយើងជាដើមនេះមានការចេះដឹងអំពីប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីដូចបច្ចុប្បន្ននេះមកអំពីយើងខំប្រឹង រៀនដែរប៉ុន្តែរៀនដល់ការលួចលែកណាបើសិនជាយើងរៀនជីងមុខជីងមាត់អីប្រវត្តិសាស្ត្រទំនៀមទម្លាប់ប្រពៃណីឬក៏វប្បធម៌អីជាដើមធំធេងទៅតាមកម្រិតអន្តរជាតិគឺយួនតៅតាយួនតៅតាទប់ស្កាត់ដែរយួនគេតែងតែស្គប់ទប់ស្កាត់មនុស្សមួយចំនួនដែលខំសិក្សាអំពីច្បាប់ទម្លាប់ប្រពៃណីទំនៀមទម្លាប់ឬក៏អសរសាស្ត្រវប្បធម៌ឬក៏ប្រវត្តិសាស្ត្ររបស់ខ្លួនហ្នឹងយួនសប្តាហ៍ហ្នឹងសឹងតែបិទ បិទទាំងស្រុងតែម្ដងមិនឲ្យខ្មែរក្រមនឹងរៀនឲ្យដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនទេនោះសិតសឹងតែជាចំណុចដែលយួនគេអឺគ្របដណ្ដប់ទៅលើយើងដូចជាជាជាជាគេចង់បំបត្តិនៅអវ័យមួយដែលដែលអន្តរជាតិនឹងខំសបផ្សាយហើយគេដឹងថាបើសិនតែខ្មែរក្រមនឹងជ្រួលជ្រាបជ្រួលជ្រាបអំពីរឿងអស់ទាំងហ្នឹងហើយផ្សព្វផ្សាយរឿងអស់ទាំងហ្នឹងបានទលំទលាយវាផ្សាយជិញទៅពី ពីជនពីគ្រួសារមួយទៅដល់គ្រួសារមួយពីតំបន់មួយទៅដល់តំបន់មួយពេញពេះពេញមកទឹកដីកម្ពុជាក្រម មានន័យថាយួនវាវាអាចបាត់បង់នូវផលប្រយោជន៍ដ៏ធំធេងទី1ត្រូវទទួលនៅទរណកម្មរបស់អង្គការសហប្រជាជាតិដែលខ្លួនឯងនឹងបានចុះខសន្យាជាមួយអង្គការសហប្រជាជាតិដើម្បីយក WTO យកយកកម្រៃជំនួយពីអង្គការសហប្រជាជាតិនឹងគឺតម្រូវទៅតាមអ្វីដែលអង្គការសហប្រជាជាតិគេ ដាក់ឲ្យយួននឹងត្រូវធ្វើជាពិសេសទៀតខ្ញុំខ្ញុំខ្ញុំខ្ញុំបដោតអារម្មណ៍ទៅលើចំណុចមួយនេះនៃនៃការប្រឹងប្រែងរបស់យួនទៅកុហកអន្តរជាតិនោះខ្ញុំគិតថាសប្តាហ៍នេះយើងមើលខ្មែរក្រមបានខំប្រឹងកសាងវត្តអារាមគ្រប់កន្លែងទាំងអស់ឲ្យមានទីសក្ការៈបូជាស្កឹមស្កៃល្អល្អល្អឯក ហើយវប្បធម៌ទំនៀមទម្លាប់ល្អល្អទាំងប្រហែលម៉ានហ្នឹងខ្មែរក្រមយើងមិនដឹងមិនតាន់ដឹងខ្លួននៅឡើយថាយួនថតអារូបអស់ទាំងអស់ហ្នឹងយកទៅទុកជាឯកសារអនាគតគេថាការកសាងហ្នឹងមានការចូលរួមពីយួនដែរឃើញទេមានការចូលរួមអបធម្មមាន ការចូលរួមទំនុកបំរុងឲ្យខ្មែរក្រមមានការកសាងវត្តអារាមធំច្រើនប៉ុណ្ណឹងដើម្បីកុហកអន្តរជាតិថានឹងយួនចូលរួមចំណែកក្នុងការងារអភិវឌ្ឍអាហ្នឹង SDG ហ្នឹង ថ្ងៃណាមួយបើបើយួនទល់ច្រកយួនយកចំណុចអស់ទាំងហ្នឹងមកមកប្រាប់អន្តរជាតិថាអា SDG ហ្នឹងយួនយកលុយមកមកជួយខ្មែរក្រមឲ្យធ្វើអាវត្តអារាមធ្វើទីធ្លាពីពីពីផ្លូវធំផ្លូវធំចូលទៅផ្លូវលំក្នុងវត្តក្នុងអីហ្នឹងយួនគេកសាងទាំងអស់គេអាចយកអាវិធីហ្នឹងមកប្រើប្រាស់នៅចំណុចបោកបញ្ឆោតអន្តរជាតិហ្នឹងដើម្បីកុហកអន្តរជាតិហើយយកលុយមកអា SDG ហ្នឹងយកប្រើទៀត អានឹងជាចំណុចបងប្អូនត្រូវប្រយ័ត្នប្រយែងហើយពិចារណាមើលឲ្យមានទេថាយើងខំប្រឹងធ្វើបែរទៅជាផលប្រយោជន៍ឆ្លាស់ទៅលើយួនទាំងអស់អានឹងជាចំណុចខ្ញុំលើកឡើងឲ្យខ្លីខ្មែរក្រមយើងទាំងអស់គ្នាបើសិនដែលយើងយល់ពីសិទ្ធិរបស់យើងហើយហើយយើងមិនបញ្ជីងនៅសេចក្តីអឺអឺប្រឹងប្រែងរបស់យើងហើយធ្វើការចលនាតស៊ូទៅតាមអាសិទ្ធិសេរីភាពរបស់យើងដែលយើងមានហ្នឹងទេទាំង8ចំណុចដោយបង្គូលលើកឡើងមកអញ្ចឹង ឧទាហរណ៍មួយចំណុចថាយើងធ្វើការងារតវ៉ាដើម្បីការផ្សព្វផ្សាយនៅទំនៀមទម្លាប់ពុទ្ធធម៌ប្រពៃណីឬក៏ទឹកដីអឺដែនដីរបស់យើងដែលយើងរស់នៅនឹងមានស្រាប់ហើយបែរទៅជាគេមករំលោភជាដើមហ្នឹងយើងត្រូវធ្វើអីយើងមានសិទ្ធតវ៉ាណាយើងមានសិទ្ធទៀមទាដូចជានៅកំរែងនៅនៅវត្តពេកជាដើមហ្នឹងគេមកធ្វើនឹងរំលោភសិទ្ធទាំងស្រុងហ្នឹងហើយសួរថា ខ្មែរក្រមមានប្រមាណអ្នកដែរដែលទៅចូលរួមចំណែកក្នុងការងារតវ៉ាហ្នឹងអញ្ចឹងមានន័យថាខ្មែរក្រមនោះមិនតាន់យល់ជ្រាបអំពីសិទ្ធិរបស់ខ្លួននឹងឲ្យទេគណៈបើសិទ្ធិនឹងយល់គ្រប់គ្រាន់ទេនឹងមានការចូលរួមចំណែកក្នុងការងារតវ៉ាចំណុចដែលយួនធ្វើអំពើអាក្រក់មកលើតំបន់ទំនំសេកហ្នឹងគឺមានការចូលរួមច្រើនណាស់ខ្ញុំឃើញបងមួយគាត់លើកឡើង អំពីរឿងរ៉ាវដែលគាត់ទៅចូលរួមថ្ងៃនោះគាត់ហូរទឹកភ្នែកមកគាត់ថាមិនគួរណា ខ្មែរក្រមយើងមានតែប្រមាណអ្នកហ្នឹងធ្វើឲ្យយួនហ្នឹងមកមកលើកអំណាចដាច់ការហ្នឹងមកសង្កត់កលោកជាដើមហ្នឹងសិតសឹងតែជាការងារមករំលោភសិតអឺធ្វើទរណកម្មផ្ដាល់ផ្ដាល់ដៃតែម្ដងនៅក្នុងវត្តអារាមរបស់ខ្មែរក្រមដោយដោយខ្មែរក្រមនឹងមិនមានការខុសអ្វីបន្តិចសោះទៅលើអារដ្ឋបាលទៅលើច្បាប់របស់វៀតណាមតតែសោះនោះហើយបែរទៅជាវៀតណាមនឹងឃើញគេមិនបានពេកនៅអា អាវខោជា uniform របស់គេជាបលិសឬក៏តាហានទេគេប្រែคล้ายខ្លួនគេទៅជាអ្នកសាមញ្ញធម្មតាហើយមកគៀបសង្កត់សិទ្ធនឹងមកលើយើង ហើយតែមទាំងវាយវាយប្រើអាហឹង្សាមកលើលោកប្រសងនឹងទៀតហើយគ្មានគ្មានការលើកឡើងដើម្បីតវ៉ាអំពីអ្វីដែលខ្លួនឯងមានសិទ្ធិទាំងអស់ហ្នឹងទេមកអំពីម៉េចមកអំពីយើងខ្ញុំខ្ញុំយល់ថានៅភូមិកំរែងហ្នឹងគួរណាស់តែនាំគ្នា ឲ្យមានច្រើនគ្រួសារផ្សព្វផ្សាយអំពីសិទ្ធ UN Treat ហ្នឹងឲ្យបងប្អូនយើង យល់ដឹងឲ្យបានជ្រាបគ្រប់គ្រប់គ្នាថាទាំងអស់នេះដែលជាតួនាទីដែលជាតួនាទីដើម្បីការពារយើងទៅអនាគតដោយបងថេនលើកឡើងមកអញ្ចឹងចំណុចទី45វាមាននិយាយអំពីថាការកាត់បន្ថយនៅសិទ្ធិជនជាតិដើមនៅអនាគតហ្នឹងគឺថាវាគ្មានការកាត់បន្ថយអ្វីទេសិទ្ធិអង្គការសហជីវជាតិដែលបានបញ្ចេញមកហើយ វាទៅជាស្ថាពរហើយវាអត់មានប្រែប្រួលអីទៀតទេសិទ្ធខ្មែរក្រមមានពេលនេះយ៉ាងម៉េចសិទ្ធខ្មែរក្រមនឹងមានទៅអនាគតវែងឆ្ងាយទៅខាងមុខក៏ដូចគ្នាដែរអញ្ចឹងទេខ្ញុំចូលរួមឲ្យខ្លីពេលវេលាក៏វាឆ្ងាយដែរហើយអឺនាមទី43 44 45នេះចំណុចទី3ទី43 44និយាយពីសិទ្ធ45និយាយពីការងារมันអាចកាត់បន្ថយនៅសិទ្ធទាំងអស់នឹងបានទេទៅអនាគតក៏ដូចបច្ចុប្បន្នគណៈ អូខេអរគុណបងលេថាញ់តាំងបានបកស្រាយទៅលើចំណុចទាំង3ដូចគ្នាឥឡូវយើង សូមបើកឱកាសឲ្យប្រិយមិត្តទាំងអស់ដែលបាន ចូលរួមទស្សនា សូមមេត្តា លើកជាសំណួរឡើងក្នុងទីនេះយើងជិតចប់ហើយនៅសល់មេត្រាទី46ចុងក្រោយយើងនឹងបើកសេចក្តីបើកជាសំណួរឲ្យប្រិយមិត្តយើងសួរផង ហើយនឹងសប្តាហ៍ក្រោយក្រោយមួយទៀតយើងបន្ទាប់ពីយើងអានធ្វើសេចក្តីវិភាសាទៅលើ ចំណុចទាំង46មេត្រា ចប់ហើយយើងនឹងយកមកពិភាក្សាឡើងវិញ នៅ ក្នុងបណ្ដុំនៃសេចក្តីប្រកាសនៃអង្គការសហប្រជាជាតិមាន មានជាក្រុមជាក្រុម ដើម្បីយើងលើកឡើង ម្ដងទៀតក្នុងមេក្រុមខ្លះក៏មាន2 3មេត្រាខ្លះក៏មាន4មេត្រា ឬខ្លះក៏មាន5 6មេត្រាដើម្បីយកមកបកស្រាយក្នុងបញ្ចប់សេចក្តីនៃការបកស្រាយនៅក្នុងមេត្រាទី46ទាំងអស់ហ្នឹងឲ្យបានចប់សពគ្រប់នៅក្នុងមុនចូលឆ្នាំខ្មែរនេះឥឡូវមុននឹងចូលទៅក្នុងបន្តទៀតសូមអញ្ជើញប្រិយមិត្តទាំងអស់មេត្តាចូលក្នុង comment សួរថាតើសំណួរហ្នឹង ចង់សួរអំពីអ្វីថាសួរអំពីសិទ្ធិជនជាតិដើមក៏បាននិយាយនិយាយរួមទៅយើងផ្ដោតអារម្មណ៍ទៅលើកម្មជាក្រមទាំងស្រុង បើប្រិយមិត្តទាំងអស់គ្នាមាន ចង់ចង់សួរសំណួរសូមមេត្តា លើកឡើងចូលជាក្នុងខ្ទង់ comment ខាងក្រោមដើម្បីឲ្យវាគ្មិនរបស់យើងបកស្រាយសូមអរគុណឥឡូវសូមបែរមកជួបបងគឹមគូវិញថាតើក្នុងមេត្រាទាំងអស់ហ្នឹងបើសិនជាយើងបងបងគឹមគូបានបានសិក្សាច្រើនជាងគេ ក្នុងការអាននៅក្នុងទាំងវ័យថៃភិញនៅក្នុងការវ័យឯកសារផងហើយនឹងបា នឹងអានផងតើបងអាចត្រួតពិនិត្យមើលថាតើមានប្រមាណក្រុមដែលអាចលើកឡើងបានបងគឹមគូអាចស្មានបានថ្ងៃក្រោយចាំយើងនឹងលើកជាក្រុមជាក្រុមដើម្បីបកស្រាយឲ្យប្រិយមិត្តយើងបានដឹងផងបងគឹមគូបាទបើកបើកសំឡេងបើកសំឡេងបងបងគឹមគូបើកសំឡេងផង ណាខ្ញុំកណ្ដាលមិនបានពិនិត្យចាំបាន ច្បាស់លាស់ថាមានចំនួនប្រមាណប្រមាណទេប៉ុន្តែនៅក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមទាំង46មេត្រាសម្លឹងមើលទៅឃើញតែអំពីសិទ្ធិសិទ្ធិនៃជនជាតិដើមសិទ្ធិដែលជាម្ចាស់ខ្លួនសិទ្ធិដែលជាអត្តសញ្ញាណរបស់ខ្លួនសិទ្ធិស្វ័យសម្រេច អ្វីដែលជារបស់ផ្នែកក្រមសិទ្ធិលើដីធ្លីដែនដីនិងធនធានធម្មជាតិទាំងឡាយសិទ្ធិជាម្ចាស់ទឹកដីរស់នៅក្នុងទីនោះដោយសិទ្ធិជាម្ចាស់បរិស្ថានសិទ្ធិជាម្ចាស់សេដ្ឋកិច្ចសិទ្ធិជាអ្វីអ្វីសិទ្ធិតែគ្រប់បែបយ៉ាងនៅក្នុងក្នុងគ្រប់គ្រប់ក្រនបរិបូរសម្រាប់ណែធ្វើយ៉ាងម៉េចដែលដែលក្នុងណែ មេតា43នឹងបានបញ្ជាក់ប្រាប់ថាអ្វីដែលគេបាននិយាយនៅក្នុងសេចក្តីប្រកាសទាំងអស់នេះនឹងវាជាជាមេត្តាឋានគឺជាគម្រោងមួយជាជាជាគម្រោងការមួយដែលធ្វើសុំឲ្យឲ្យបានជាការសម្រាប់ការដែលត្រួតត្រង បានយ៉ាងទៀបបំផិតណាសម្រាប់ការរស់នៅសេចក្តីថ្លៃថ្នូរនិងសុខុមាលភាព របស់ជនជាតិដើមហ្នឹងគឺថាវាវាទៀបណាស់កម្រិតទៀបណាស់សមប៉ុណ្ណឹងដូច្នេះទៀបប៉ុណ្ណឹងឯនៅវៀតណាមមិនព្រមឲ្យទៀតណាមិនព្រមទទួលស្គាល់ទៀតដូច្នេះវាជាការលំបាកក្នុងការដែលយើងតវ៉ាអ្វីអ្វីហ្នឹងប៉ុន្តែជាលំបាកយ៉ាងណាក៏ដោយសូមឲ្យយុវជននិងយុវសាមណៈខ្មែរក្រមមានការតវ៉ាសិក្សារៀនសូត្រហើយកន្លែងណាឆ្ងល់មេត្រាមួយណាកន្លែងណាមិនសូវច្បាស់លាស់ហ្នឹងឲ្យអឺ ទៅសេមកសួរឬក៏ទូរស័ព្ទមកសួរទៅចង់ចំណុចណាចំណុចណាយើងនឹងបើកមើលសារជាថ្មីនឹងអធិប្បាយបញ្យលជូនតទៅទៀតហើយចំណែកទៅថាចង់អោយរួបរวมទាំងអស់ហ្នឹងមិនតាន់បានព្រៀងទេតើមេត្រាណានិយាយពីអីមេត្រាណានិយាយពីអីមិនតាន់បានព្រៀងទាំងអស់ទេគ្រាន់តែមិញនិយាយពីរបៀបដែលដែលជនជាតិដើមដែលច្បាប់នៃ UN RIP ហ្នឹងកើតឡើងហ្នឹងគឺថាមានការស្រាវជ្រាវច្រើនអ្នកដែលធ្វើការអង្គការសហជីវជាតិហ្នឹងគេហៅអាអង្គការ international អី international អីគេមិនហ្នឹងគេថា the international working group for indigenous affairs ហ្នឹងហៅកាត់ថា IWGIA អង្គការដែលដែលក្រុមអង្គការសហប្រជាជាតិសម្រាប់កិច្ចការជនជាតិដើម ធ្វើការជនជាតិដើមនេះគឺបានធ្វើការយ៉ាងយូរអង្វែងតាំងពីឆ្នាំ1968រហូតដល់បច្ចុប្បន្នដល់2007ទៅបានទទួលជោគជ័យនៅសិទ្ធិសេរីភាពដែលដែលបានទទួលស្គាល់នៅក្នុងវិមានសន្និបាតរបស់អង្គការសហជីវជាតិនៅទីក្រុងញូវយ៉កណាអានេះជារឿងមួយដ៏វែងឆ្ងាយណាស់ហើយគេបាននិយាយថានៅក្នុងបណ្ដាប្រទេសនានានៅក្នុងអង្គការសហជីវជាតិហ្នឹង សពថ្ងៃហ្នឹងមានដល់193ប្រទេសនោះតំណាងនៅក្នុងមានកៅអីនៅក្នុងអង្គការសហជីវជាតិរួចភាគច្រើនអ្នកដែលតំណាងហ្នឹងគឺចង់លឺណាចង់លឺហើយចង់ឃើញនៅអ្វីដែលសម្លេងចេញពីជនជាតិដើមដែលពិតប្រាកដតើជនជាតិដើមត្រូវការអ្វីទៀមទាអ្វីដើម្បីជាសិទ្ធិរបស់ខ្លួនឬក៏ជាសេរីភាពរបស់ខ្លួនអ្នកចង់បានអាហ្នឹងយើងដូច្នេះយើងជាជនជាតិដើមណា ជាយុវជនយុវសមណានសិក្សាចេះច្បាប់ហើយទៀមទាសរសេរជាលិខិតបញ្ជាក់ផុសតាងឲ្យគេបានបើថាជូនទៅមណ្ឌលអង្គការសហជីវជាតិទេឲ្យប៉ះសេឲ្យបញ្ជូនតាមអង្គការសហព័ន្ធអង្គការសហព័ន្ធនឹងជូនទៅដោយលោកទៀតទេគាត់ធ្វើការខាងនឹងស្រាប់ហ្នឹងហើយបងអូនលីសិនតឹងអញ្ចឹងដែរដូច្នេះផ្ញើមកគេបញ្ជូនទៅគេចង់ដឹងឮអង្គការសហជីវជាតិហ្នឹងចង់ដឹងឮតើតែយើងជាជនជាតិដើមហ្នឹងយើងត្រូវការអ្វីខ្លះ ហើយកាលណាបើយើងនិយាយចេញទៅទៅបានគេជួយយើងបានអ្វីក៏ដោយបើយើងមិននិយាយចេញទៅគ្មានអ្នកណាជួយយើងបានទេព្រោះមិនដឹងថាយើងឈឺអីយើងត្រូវការអីតើតែយើងត្រូវការអ្វីស្រែកប្រាប់គេថាខ្ញុំត្រូវការអានេះត្រូវការអានោះជាចាំបាច់ខ្ញុំត្រូវការសិទ្ធិសេរីភាពជាជនជាតិដើមត្រូវការរស់នៅដោយមានសិទ្ធិសេរីភាពត្រូវការរស់នៅដោយមានទីលំនៅត្រឹមត្រូវត្រូវការរស់នៅដោយមានវិធីថែសុខភាពបានល្អត្រូវការរស់នៅដោយមានញាតិមិត្តនៅជុំ ត្រូវការរស់នៅក្នុងសង្គមដែលមានសិទ្ធិនិយាយស្ដីត្រឹមត្រូវមិនត្រូវការបង្ខំបង្ខិតបង្ខំពីអ្នកដតីឡើយអាហ្នឹងជារឿងមួយដែលដែលដែលខ្មែរក្រមយើងគ្រប់រូបត្រូវការសិក្សាចេះដឹងហើយធ្វើអំពើអស់ហ្នឹងចេញទៅដើម្បីឲ្យអន្តរជាតិហ្នឹងគេលឺសូកាលណាបើគេលឺសូគេនឹងគេចង់តាមជួយឧទាហរណ៍ខ្ញុំគ្រាន់តែឧទាហរណ៍លើកបច្ចុប្បន្នភាពនៃប្រទេសអ៊ុក្រែនយូក្រែនអង់គ្លេសហៅថា Ukraine បារាំងហៅថា Ukraine តែខ្មែរយើងហៅដើមភាសាប្រាំងថាអ៊ុយក្រែនអ៊ុយក្រែនចុះយើងឃើញសហភាពសូវៀតណាតែជាសហភាពរុស្ស៊ីដែលជាមហាអំណាចខាងកងទ័ពលេខ2នៅក្នុងពិភពលោកហ្នឹងចូលមកឈ្លានពាននៅប្រទេសយូក្រែនប្រទេសអ៊ុក្រែនហ្នឹងហើយដល់ពេលអ៊ុក្រែនហ្នឹងគាត់កម្លាំងមិនគ្រប់គ្រាន់តវ៉ាប៉ុន្តែលោកប្រធានយុទ្ធបតីអឺវូឡូដឺមែវូឡូដឺមែសេឡិនស្គីហ្នឹងគាត់គាត់ឆ្លៀសវៃឆ្លាតវៃក្នុងការដែលដែលអំពាវនាវឲ្យពិភពលោកទទួលស្គាល់ ឲ្យពិភពលោកជួយអាណិតអាសូរគាត់ឲ្យជួយគ្រប់គ្រងគាត់ណាទោះបីមិនមិនបញ្ជូនតបជួយក៏ត្រូវជួយ តាមសភាវុធគ្រប់បែបយ៉ាងព្រោះគាត់មានសិទ្ធិឃើញណាសួរថាណានាយករដ្ឋមន្ត្រីប្រទេសណាខ្លះមានសិទ្ធិទៅនិយាយក្នុងនៅក្នុងកន្លែងវិមានអាឡែងសេតវិមានរបស់សហរដ្ឋអាមេរិកនាយករដ្ឋមន្ត្រីប្រទេសណាខ្លះមានឱកាសទៅនិយាយក្នុងវិមានសេតវិមានរបស់សហរដ្ឋអាមេរិកក្នុងក្នុងនៃរដ្ឋសភារបស់អាឡែង NATO បកបកអូតង់ហ្នឹងហើយក្នុងរដ្ឋសភារបស់អាណែចក្រភពអង់គ្លេសក្នុងរដ្ឋសភារបស់បារាំងក្នុងរដ្ឋសភារបស់អាល្លឺម៉ង់ឃើញថាសឹងតែគាត់មានសិទ្ធិនិយាយនៅក្នុងរដ្ឋសភាគ្រប់គ្នាហើយគេគេស្ដាប់នៅវោហាររបស់គាត់ដើម្បីគេពិចារណាតើការនិយាយហ្នឹងវាត្រឹមត្រូវជួយទេដូច្នេះយើងជាខ្មែរក្រមយើងដែរហើយដល់ដល់គាត់និយាយអញ្ចឹងគាត់និយាយអញ្ចឹងឃើញពិភពលោកគេគ្រប់គ្រងប្រទេសដែលស្រឡាញ់សិទ្ធិសេរីភាពស្រឡាញ់ណែ ប្រជាធិបតេយ្យគេគ្រប់គ្រងគេជួយគេជួយតាំងពីប្រាក់ជួយតាំងពីអាហារូបករណ៍ជួយតាំងពីសភាវុធគ្រប់បែបយ៉ាងដើម្បីឲ្យទប់ទល់ដែលសត្រូវមកឈ្លានពានប្រទេសហ្នឹងយ៉ាងណាវិញខ្មែរកម្ពុជាក្រមយុវជនយុសមណៈហ្នឹងក៏ចឹងដែរយើងយើងត្រូវការអ្វីខ្លះយើងត្រូវសម្ដីវោហាយើងចេញទៅដោយមានសរសេរលេខលាក់ជាអក្សរអ្វីដែលយើងត្រូវការច្បាប់អ្វីដែលត្រូវការចង់បាននៅក្នុងដែលដែនដីកម្ពុជាក្រមហ្នឹងនៅក្រមការកាន់កាប់របស់វៀតណាមហ្នឹង ដូចបងមីតាំងម៉ាញ់បានលើកហើយថារដ្ឋាភិបាលវៀតណាមទុកប្រជាពលរដ្ឋខ្មែរក្រមដែលជាជនជាតិដើមឲ្យក្រខ្សត់ពិបាកខ្លាំងណាស់ថាប្រជាជនជាតិដើមខ្មែរក្រមហ្នឹងពីមុនមិនលំបាកទេប៉ុន្តែសម័យកុម្មុយនីសចូលមកហ្នឹងប្លន់យកទឹកដីរបស់គ្នាអស់លីងហើយព្រោះភាគច្រើននៃប្រជាពលរដ្ឋខ្មែរក្រមដែលជាជនជាតិដើមហ្នឹងគាត់មានដីស្រែមានដីស្រែមានដីចម្ការសម្រាប់ធ្វើឲ្យបានផលភោគផលរបស់របរ ហូបមិនអត់ទេលក់ទៅទៀតដើម្បីបានកម្រៃមករក្សាទិញមាសទិញប្រាក់ទុកដើម្បីជាឃ្លាំងប៉ុន្តែដល់គុំនេះចូលមកសូម្បីតែលុយប្រាក់ដែលដែលត្រូវរក្សាទុកហ្នឹងក៏គេចាប់ដើមដូរអស់គេលេងប្រើលុយហ្នឹងទៅគេដូរគេអត់មានឲ្យដូរគ្រប់ចំនួនហ្នឹងទេគេឲ្យដូរតែចំនួនតិចតួចបំផិតដែលយើងចាយដូច្នេះអាលុយរបស់សានដូរមិនបានក៏វត្តចូលដូចសម្រាមអញ្ចឹងដូចกระดาษធម្មតាវាអត់ទៅជាអត់តម្លៃគ្នាអាហ្នឹងគេធ្វើវិធីគ្រប់បែបយ៉ាងដើម្បីធ្វើបាបប្រជាពលរដ្ឋខ្មែរក្រមយើង មួយសប្តាហ៍នេះយើងមានមានច្បាប់អង្គការសហប្រជាជាតិហៅថា UN DRIP ហ្នឹងគួរសិក្សាឲ្យចេះបានច្រើនគ្នាហើយនិយាយចេញទៀមទាចេញឲ្យអង្គការសហប្រជាជាតិគេឃើញថាយើងត្រូវការអ្វីខ្លះនៅដែនដីទន្លេមេគង្គកម្ពុជាក្រោមហ្នឹងខ្ញុំកណាសូមប៉ុណ្ណឹងទៀតអរគុណអឺមកជួបងទៀតថេនមើលអឺបង្តឹងមានសំណួរគេសួរថា សួរថាតើអ៊ំដឹងថាម៉េចវៀតណាមបានអាជ្ញាធរពាក្យអោធម្មតាហើយមកចូលរួមរឿងរឿងចឹងអ៊ំចោះបើមានរឿងវាយតប់មិនមិនគេចោតយើងថាវាយអាជ្ញាធរទេអ៊ំថើបងទៅតាមពិតទៅហ្នឹងយើងឃើញអាទស្សនវិជ្ជាដែលកើតឡើងនៅវត្ត តំណុំសេកហ្នឹងយើងមើលទៅយើងដូចប្រធានលើកឡើងមិញអញ្ចឹងអាអារូបភាព ដែលឃើញពិតប្រកបហ្នឹងគឺមានអាជ្ញាធរមួយចំនួនហ្នឹងគឺគេបានពត់ជុំវិញវត្តគេនៅខាងក្រៅគេពាក់អាវជាឯកសន្តានរបស់គេហ្នឹងគេមិនចូលមកក្នុងទេក៏ប៉ុន្តែគេឲ្យអាក្រមកាន់រណាហ្នឹងក្រមហ្នឹងគឺវាមិនខុសពីក្រមរដ្ឋបាលហ្នឹងដែរទេក៏ប៉ុន្តែគេស្លៀកពាក់របៀបអាវខោជាជនស៊ីវិលហើយគេធ្វើជាការងារមក អន្តរាគមក្នុងការងារអឺកាត់ដើមឈើហ្នឹងគូបំណងគេហ្នឹងគឺគេឲ្យមកក្រុមហ្នឹងគឺធ្វើការងារផ្លាស់ឯកឯកសន្តានហ្នឹងដើម្បីមកបើសិនតែមាន ការតវ៉ាគេប្រើហិង្សាគេថាគេចោទមកថានេះគ្រាន់តែជារះហើយនឹងរះបន្ទូសរាយគ្នាទេมันមានរដ្ឋអំណាចយួនហ្នឹងគឺយកសិទ្ធិមកប្រើប្រាស់ហើយសន្លត់ទៅលើខ្មែរក្រមនេះអាហ្នឹងជាចំណុចគេធ្វើណា គេធ្វើឲ្យការផ្លាក់អែវខោជិញនេះវាជាការងាយណាគេដោះជិញហើយគេពេលតាអែវកោសន្តានធម្មតាមកទៅគេគេធ្វើការងារមួយដោយសាមញ្ញធម្មតាអញ្ចឹងព្រោះយួនហើយនឹងនឹងរដ្ឋបាលយួនហ្នឹងគឺថាយើងមើលតាមសាធារណៈមួយចំនួនហ្នឹងគឺគេប្រើតែអញ្ចឹងដូចនៅប្រទេសវៀតណាមសប្តាហ៍ហ្នឹងដោយបាងមៀងភឿងហាងអញ្ចឹងមៀងភឿងហាងដែលជនជាតិយួនមហាសេដ្ឋីយួននៅប្រេងកួនហ្នឹងកំពុងតែត្រូវបានគេចោទថា ខុកគិតជាមួយនឹងអង្គការប្រជាធិបតេយ្យសម្លេងប្រជាធិបតេយ្យពិភពលោកនៅខាងក្រៅហ្នឹងយួនគេចោតថាអញ្ចឹងហើយគេឲ្យពួកអាក្រមរដ្ឋក្រមអាកងអាងក្រមអាក្រមអាងមួយចំនួនហ្នឹងពាក់អាវខុសស៊ីវិលអញ្ចឹងដែរពាក្យអាខុសស៊ីវិលដែលដែលអត់គ្មានអាបសញ្ញាគ្មានគ្មានជាជាជាជាផតាំង អឺជាប៉ូលីសឬក៏តាហានអីទេចូលទៅចាប់មនុស្សគឺអញ្ចឹងដែរអញ្ចឹងអាច្បាប់របស់យួនហ្នឹងគេគេប្រើអាវិធីសាស្ត្រមួយបំផន់ភ្នែករបស់សាធារណជនហ្នឹងមិនអោយថានេះជាទង្វើរបស់រដ្ឋាភិបាលគេធ្វើទេអាហ្នឹងអាហ្នឹងជាចំណុចខ្ញុំចង់ជម្រាបជូនដល់អ្នកសំណួរថានេះជាមួយគេធ្វើតារាខ្មែរក្រមបាទតារាខ្មែរក្រមហ្នឹងឲ្យលោកតើយល់ថា រឿងរ៉ាវខ្មែរក្រមទាំងឡាយដែលពាក់ព័ន្ធមានរដ្ឋអំណាចយួនមកនេះគឺគេតែងបង្កើតទៅជាពីរក្រុមអញ្ចឹងអាក្រុមមួយទប់ស្កាត់ប្រជាពលរដ្ឋនៅមួយចំនួននៅខាងក្រៅមិនអោយចូលមកទេតែអាក្រុមដែលចូលមកលុកលុយហ្នឹងក៏ក៏ជាក្រុមរបស់ពួកវាហ្នឹងដែរក៏ប៉ុន្តែចូលមកធ្វើបាបទរណកម្មដល់អ្នកដែលនៅខាងក្នុងអ្នកដែលនៅក្នុងមូលដ្ឋានហ្នឹងតែម្ដងចំពោះអ្នកពីក្រៅមកវាមានអាតាហ៊ានពិតប្រកបវាមានអាអ្នកពាក់អាវខោឯកសន្តានត្រឹមត្រូវការពេលវាថាវាជាអាជ្ញាធរដែនដី មកទប់ស្កាត់កុំឲ្យអ្នកពីក្រៅចូលមកក្នុងអាហ្នឹងជាចំណុចដែលគេធ្វើពីពីផ្នែកជារួយជារឿយរឿយគេធ្វើតែអញ្ចឹងអាហ្នឹងជាចំណុចរបស់យួនគេធ្វើបាទអូខេអឺអរគុណបងតឹងឥឡូវមកជួបបងថេនវិញម្ដងថាគោលបំណងរបស់ពួកគេដែលវាវាវាចង់កាប់ដើមដើមដើមមកគីនេះគឺបំណងរបស់វាយ៉ាងម៉េចបងដឹងប្រវត្តិដឹងរឿងរ៉ាវដើមពោដើមដើមមកគីដែរបងគឺមក គ្រាន់តែឃើញថាដើមកគីនឹងមានអាយុចាស់ណាស់ហើយអាយុកាលជាង700ឆ្នាំហ៎ណាជាង700ឆ្នាំ មុនមុនអាយុកាលវត្តនឹងទៅទៀតវាជាទីរបស់ភូមិជាការពិតវត្តយើងនីមួយនីមួយសាងសង់ឡើងដោយអ្នកមានម្នាក់នៅក្នុងភូមិហ្នឹងគាត់បរិច្ចាគដីធ្លាទេណា ហើយបរិច្ចាគដីធ្លីហ្នឹងគឺជាទីកន្លែងដែលមានមានរបៀបដូចជាសួនព្រៃមួយចឹងសួនព្រៃដែលមានដើមឈើធំធំចាស់យើង ពីដើមធ្វើវងអត់ទេបាត់ភ្លេងទេទេភ្លេងទេបងបាត់សំលេងទេបង អូខេណាធ្វើនៅក្នុងដីភូមិចាស់ជាទូទៅវត្តយើងតែងតែធ្វើនៅក្នុងដីភូមិចាស់ហើយមានដើមឈើចាស់ចាស់អញ្ចឹងនឹងអញ្ចឹងហើយខ្ញុំកណាមើលទៅរឿងដើមកុកីនេះវាជាតម្រូវការរបស់អ្នកបាត់ចម្លែងទៀតបងប៉ះទៀតទៀតបងហេតុអីអញ្ចឹងបងថេនប៉ះដៃ ប៉ះមកណាវាច្រើនតែច្រើនតែពាក់ព័ន្ធទៅដល់ផលប្រយោជន៍ហ្នឹងទេផលប្រយោជន៍ហើយតាមតែខ្ញុំគណៈស្មានមើលគណៈកម្មការហ្នឹងគណៈកម្មការហ្នឹងចង់ចង់លក់ដើមកគីហ្នឹងទៅឲ្យពួកឈ្មួញយួនហ្នឹងព្រោះដើមកគីហ្នឹងយួនត្រូវការណាព្រះអង្គអាយុចាស់អញ្ចឹងទៅការណាកគី បើចាស់យើងថាគគីនឹងទឹកផ្ចឹកនឹងដីទេណាបាទគគីវាទៅប្រើប្រាស់ជាមួយរបស់អីដែលនៅក្នុងទឹកហើយបើថាគគីយកទៅធ្វើទូកទៀតទៅគឺថាជាប់ខ្លាំងណាស់គគីយកទៅធ្វើអីក៏ល្អដែរនិយាយទៅបើនៅលើគោកនោះកាន់តែល្អទៅទៀតណាព្រោះរបស់ដែលអត់ដែលឈើប្រភេទឈើដែលអាចស្ថិតនៅលើនៅក្នុងទឹកបានប្រើប្រាស់នៅក្នុងទឹកបានជាជាប្រភេទឈើដែលកម្របំផុត ព្រោះឈើទូទៅតទៅទឹកគេឆើមហ៎ប៉ុន្តែដោយឡែកឈើកគីហ្នឹងទឹកចូលអត់បានទេប៉ះពាល់កើតអញ្ចឹងរឿងនេះរឿងកាប់ដើមកគីនេះវាពាក់ព័ន្ធទៅដល់ផលប្រយោជន៍ហើយការលក់ដូរបានចលួយបានចកាយនឹងច្រើនជាងនឹងខ្ញុំកណាសង្កេតណាព្រោះវាមិនមែនជាផលប៉ះពាល់ទេដើមកគីនឹងហើយជាដើមកគីស័ក្តិសិទ្ធទៀត វាធ្លាប់មានការកាប់ការអាយមួយរយៈមកហើយនឹង តាមខ្ញុំកណាមើលនៅក្នុងឯកសារមួយចំនួនដែលគេចុះទៅធ្វើជាវីដេអូថតមកហ្នឹងផ្សព្វផ្សាយតែមកគេហ្នឹងមានមានភាពអាកំបាំងហ្នឹងដោយកន្លែងដែរ ហើយអ្នកកាត់អ្នកអីពីមុនមកប្រហែលមានបំណងចង់កាត់ចង់អីហ្នឹងទៅជាស្លាប់ទៅជាអីចឹងទៅអាអាបានណាអញ្ចឹងទៅអញ្ចឹងមានភាពអស្ចារ្យហ្នឹងកើតទៅកន្លែងហ្នឹងច្រើនហើយទឹកដីវត្តនំសេកហ្នឹងចេះទៀតដៃគុណវត្តនំសេកហ្នឹងមាន លក្ខណៈបុរាណមានលក្ខណៈបុរាណនឹងច្រើនតំបន់ដែលមានប្រវត្តិតស៊ូ ចាស់ទុំទាំងអស់នៅ ក្នុងនោះច្រើននៅក្នុង ការតស៊ូនៃសម័យអង្គញាកលាហោមគង់ហ្នឹងក៏ឃើញមានអសល់ផោះតាងខ្លះនៅវត្តនំសេកហ្នឹងនឹងតាមការស្រាវជ្រាវតមើទេណាបាទកន្លែងនោះកន្លែងប្រវត្តិតស៊ូស្វត់ហ្វាញរបស់ខ្មែរក្រមនៅក្នុងខេត្តលង្ហោហ្នឹងអឺមុននឹងយើងបែកផ្លូវគ្នាទៅកន្លែងផ្សេងផ្សេងទៅ អ្នកណាដែលគ្មានទូកគ្មានក្តារខ្ញុំកណាធ្លាប់និយាយដែរអ្នកណាដែលគ្មានទូកគ្មានក្តារគឺថាសុខចិត្តទ្រាំរស់នៅនៅក្នុងកន្លែងនោះតែម្ដងដូច្នេះអ្នកដែលនៅខេត្តលង្ហោមកទល់សពថ្ងៃហ្នឹងគឺជាប្រជាពលរដ្ឋដែល ស្វាត់ស្វាញបដូរស្លាប់បដូររស់នៅកន្លែងនោះសម័យនោះគឺដេញមានការកាប់សម្លាប់គ្នាសម្បើមណាស់ អ្នកណាមានទូកអាចចេញទៅកន្លែងខេត្តព្រះតាពាំងអាចចេញទៅខេត្តឃ្លៀងខេត្តពលាវឬមួយឡើង ទៅខេត្តផ្សេងផ្សេងហ្នឹងព្រោះកន្លែងនេះជាផ្លូវបំបែកនៃទន្លេទៅទន្លេមេគង្គណាបាទទន្លេមេគង្គមកដល់ខេត្តខេត្តលងហោនោះគឺថាចាក់ចុះបែកដោយពុកមាត់នាគចឹងកន្លែងហ្នឹងអញ្ចឹងបានមានតែខ្លះគេថាខេត្តលងហោហ្នឹងវារូបរាងដូចក្បាលនាគអញ្ចឹងអឺ ដោយសារកន្លែងនោះទន្លេមេគង្គនោះបែកទៅជា5ផ្លូវ5ផ្លូវចាក់ទៅចាក់ចុះទៅសមុទ្រចិនត្បូងនោះបែកទៅជា5ផ្លូវបើគេថតពីសេតឡាយពីលើចុះមកនៅខេត្តលងហោនោះដូចជាក្បាលនេះហ្នឹងហើយតសៃទលេមេគង្គដែលបែកជា5យ៉ាងដែលបែកជា5ទ្វារចាក់ចុះទៅសមុទ្រចិនត្បូងនោះគេថាដូចពុកមាត់នេះអញ្ចឹងនោះគេនិយាយអញ្ចឹង អញ្ចឹងវាមានមានលក្ខណៈពិសេសណា នៅខេត្តលង្ហោហ្នឹងអឺជាសមរភូមិដែលតទល់ជាមួយនឹងជនឆ្លៀនពៀនយួនហ្នឹងស៊ីសាច់ហត់ឈាមហ្នឹងមានប្រវត្តិជ្រាលជ្រៅណាស់នៅកន្លែងហ្នឹងណាដូច្នេះអ្នកនៅខេត្តលង្ហោហ្នឹងជាទូទៅមកទល់បច្ចុប្បន្នហ្នឹងក៏នៅតែជាអ្នកតស៊ូ អ្នកតស៊ូជាមួយនឹងគុំនេះណាបាទតស៊ូជាមួយគុំនេះនឹងច្រើនណាហើយមានវិរៈបរោះរហូតទៅដល់អ្នកខ្លះនឹងមានឈ្មោះក៏លើកគេដាក់ក្នុងសាលារៀននៅនោះទៀតអ្នក តស៊ូជាមួយរដ្ឋអំណាចហ្នឹង បានព្រះអង្គឃើញឥឡូវទាហោដោយលោកយាយធីភិចចឹងហឹមលោកយាយហ្នឹងគាត់អស់លោកយាយសបិតច្រឡំលោកយាយធីភិចលោកយាយសបិតហ្នឹងគឺថា គាត់អ្នកតស៊ូឲ្យឡើងមកគាត់ធ្វើប្រធានស្ត្រីនៅឯឃុំឡែងគាត់នៅហ្នឹងរហូតទៅដល់គាត់រត្រែតតែគាត់សម្រាកជប់សម្រាកតែបានកិច្ចការទាំងអស់ហ្នឹងគាត់បានដឹងច្រើនហើយគាត់មានឈ្មោះនៅក្នុងការតស៊ូគាត់តស៊ូតាំងពីពួកយួនកុំនេះមិនទាន់បានឡើយណាមិនទាន់បានអឺវាយដដើមបានឡើងទឹកដីហ្នឹងម្លេះគាត់តស៊ូតាំងពីពួកហ្នឹងនៅនៅក្នុងព្រៃហ៎និយាយទៅហើយដល់ ដល់ចូលមកហើយនឹងមកជិះជាន់ពួកគាត់មិនធ្វើឲ្យគាត់មានសេចក្តីសុខសេចក្តីចម្រើនគាត់ចង់ថែទាំនៅពុទ្ធសាសនាដែលជាគេដំណើររបស់ចដូនចតារបស់គាត់ហើយមកឆ្លៀនពៀនធ្វើបាបគាត់អញ្ចឹងអានឹងធ្វើឲ្យគាត់កាន់តែកាត់ទុកមិនសុខចិត្តហ្នឹងគាត់តស៊ូទៅចុងក្រោយរបស់គាត់ហ្នឹងហើយដើម្បីទុកគេដំណើរទៅមកឲ្យកូនចៅរបស់របស់គាត់ហ្នឹង ជាចំណែកមួយនៃខ្មែរក្រមនៅក្នុងតំបន់នោះហើយខ្ញុំកណាក៏សូមធ្វើជាការសរសើរដែរហើយសូមបងប្អូនទាំងអស់នៅទីនោះរួមគ្នាអ្នកណាដែលបានគិតមិនទាន់ត្រឹមត្រូវនឹងបើយើងឆ្លោះប្រកែកគ្នាជាមួយគ្នាឯងនៅក្នុងនោះមាន តែការខូចខាតអញ្ចឹងអញ្ចឹងទៅដូរត្រឡប់មកវិញទៅកុំធ្វើបាបគ្នាយើង កុំទៅធ្វើបាបគ្នាយើងណា ដែលតស៊ូដើម្បីវប្បធម៌ដើម្បីគេតំណែលរបស់របរនៅក្នុងវត្តគាត់ថ្លែងការនៅក្នុងវត្តហ្នឹងសោកសៅណាគាត់ថាស្អីថាយើងមានតែវត្តអារាមហ្នឹងហើយកណាស្ដាប់សម្ដីរបស់គាត់គាត់និយាយក្នុងវត្តទេណាតាគាត់ថាបើសិនតែគ្មានគ្មានវត្តហ្នឹងទេយើងក៏លាយទៅចផេះគាត់និយាយភាសាហ្នឹងអឺ ហើយវាអញ្ចឹងដែរវាអញ្ចឹងមែនអានោះជាការពិតហើយហើយខ្ញុំកណាមើលឃើញច្បាស់លាស់អញ្ចឹងគឺថាភាពអសន្នរបស់ខ្មែរក្រមនឹងបានមកដល់ហើយបានកំពុងតែធ្វើដំណើរមកដល់មាត់ទ្វារផ្ទះយើងហើយភាពអសន្នណាហៅថាប្រកាសអសន្នហ្នឹងត្រូវទៅដល់ហើយបើនិយាយទៅគេហៅ red alert ណា red alert បើយើងធ្លាប់នៅក្នុងតំបន់ភួរបងតកណាគេចេញរ៉ែត alert មកសញ្ញាហ្នឹងគឺថាខ្យល់ព្យុះបន្តិចទៀតមកដល់ហើយឲ្យត្រៀមហើយយ៉ាងយូរ3ថ្ងៃហើយឥឡូវបើថារ៉ែត alert របៀបហ្នឹងគេថាយ៉ាងយូរ30ឆ្នាំគឺនឹងមានបញ្ហាធំមកនៅក្នុងសង្គមខ្មែរក្រោមទៅតែខ្មែរក្រោមទាំងអស់ហ្នឹងនាំគ្នាភ្ញាក់លឹកបានបាន បានទប់ទល់ឈ្នះ ជាមួយនឹងរដ្ឋវៀតណាមដែលហ្មងនឹងបំផ្លាញវត្តអារាមខ្មែរហ្នឹងផ្លាញដំបងមិនចឹងទេឃើញទេគេមិនធ្វើចឹងទេដល់ឥឡូវបងវាអស់ដៃគូវាអស់ដៃគូដើម្បីប្រឆាំងដើម្បីទប់ទល់ដើម្បីតវៃបន្តិចពីដើមវានៅវៃមួយប្រាំងក៏វាប្របួលខ្មែរចូលរួមបៃជាមួយនឹង សហរដ្ឋអាមេរិកបបួលខ្មែរចូលរួមវៃជាមួយនឹងយួនដបងគ្នាវានឹងបបួលយើងចូលរួមដល់ឥឡូវវារួចដៃរួចដៃវាធ្វើម៉េចវាលេងអាខ្មែរយើងវាលេងយើងនឹងហ្មងវាលេងយើងប្រហែលហើយកាលដែលបបានថ្មីថ្មីចាស់ចាស់របស់យើងលោកតាលោកយាយរបស់យើងដែលតស៊ូជាមួយវាមុនមុននោះវាអត់ហ៊ានទេគាត់នៅ នៅតាវិញគឿងតាត្រិញធិកាង តាមហាថងតាសូរិយាអីឥឡូវនៅសល់ខ្លះដែរអ្នកដែលធ្លាប់តស៊ូពីដើមពីដើមហ្នឹងវាមិនហ៊ានទេវាមិនហ៊ានទេតាតាហ្នឹងមកពី3ជាមួយគ្នាវាអត់ហ៊ានទេតាតាហ្នឹងឡើងមានទួនាទីធំធំដែរមានអីគាត់ប្រមូលផ្ដុំគ្នាទប់ទល់ជាមួយវាហើយយើងកាលនោះនៅនៅចង្កោមរបស់យើងនៅខាងក្រោមហ្នឹងច្រើនអ្នកតស៊ូអ្នកនៅមានស្វាមីភ័ក្រ អ្នកចេះដឹងនឹងនៅច្រើនតែឥឡូវយុវជនយើងអ្នកខ្លះមិនដឹងប្រវត្តិឆ្នាំ75 76នឹងផងមិនដឹងទេអ្នកខ្លះកើតក្រោយនឹងអ្នកដែលបានដឹងត្រឹមត្រឹមប្អូនតឹងហ្នឹងដូចថាចង់ក្រោមចង់ទាបផងឬមួយប្តីប្រគុណអញ្ចឹងទៅខ្ញុំកណាលោកគឹមគូនេះកាលនោះយើងនៅពេញកំឡោះយើងដឹងពេញទុកហ្មងឥឡូវការដឹងទាំងអស់ហ្នឹងដូចតែលោកយាយ សបិតចឹងតែគាត់បានដឹងចឹងគាត់មានការជឿចាប់ហើយយើងចាស់ចាស់ហ្នឹងហើយយើងខំប្រឹងនិយាយបញ្យល់បានខ្ញុំគូណាអំពាវនាវលោកអឺខ្លះដែលមានវ័យចាស់ហើយ បានដឹងសាច់រឿងហ្នឹងលោកកុំរំលោភបំពានដូចលោកអីគណៈកម្មការវត្តភ្នំសេកឡូវហ្នឹងគាត់ត្រង់ស្គមស្គមបន្តិចហ្នឹង កុំទៅរំលោភបំពានខាងលោកសង្ឃប្រសង្ឃអីអញ្ចឹងធ្វើអញ្ចឹងខុសហើយហើយបាបកម្មធំហ៎ធ្វើការនៅក្នុងវត្តអញ្ចឹងហើយមានចិត្តអញ្ចឹងគឺបាបកម្មប៉ះពាល់របស់វត្តបងអលាយខ្លួនលាយមកខ្ញុំមិនអាចឃើញច្រើនណាប៉ះពាល់របស់វត្តគឺលាយខ្លួនហ្មងអត់នៅបានទេណាបើ ខ្លួននឹងมันมันរលាយទៅអត់សម្បត្តិទៅគឺថាកូនចៅនឹងនៅអត់សុខមកបោះវត្តអញ្ចឹងគាត់ស្នាក់ណាគាត់អាចមិនឃើញពេលហ្នឹងបន្តិចទៀតมันគិចมันរួចទេឲ្យតែប៉ះពាល់របស់វត្តហ្នឹងគឺมันរួចมันរួចខ្លួនអញ្ចឹងមកយើងយើងគិតមើលរបស់នៅក្នុងវត្តរបស់គេយកទៅវត្តសុទ្ធតែគេលើកដៃផុតផុតក្បាលបង គេប្រាថ្នាទៅកសាងពុទ្ធសាសនា គឺថា ចូលរួម ដើម្បីកសាងពុទ្ធសាសនាឲ្យមានប្រសង់គង់នៅក្នុងនោះថែទាំនៅពុទ្ធបន្ទូល នៅពុទ្ធវចនៈដើម្បីណែនាំមនុស្សទាំងអស់នឹងឲ្យបានសេចក្តីសុខទៅលើភពផែនដីហ្នឹងបានមាន ប្រសង់នឹងនៅថែទាំគង់វងហើយបើសិនតែគ្មានប្រសង់ថែទាំទេអឺបើគ្មានវត្តអារាម ទេហើយធ្វើម៉េចគង់វងប្រតិបិដក បើប្រតែមេដាក់មិនគង់វងទេហើយធ្វើម៉េចមនុស្សបានចេះដឹងបានវែងឆ្ងាយទៅទៀតបើយើងនៅ ជាង5000ទៀតណោះអត់ជាង2000ទៀតណោះជាង2000ឆ្នាំហ្នឹងល្បេះល្បោចប៉ុណ្ណឹងទៅហើយទៅ2065 66ខែក្រោយនេះវាល្បេះល្បោចប៉ុណ្ណឹងទៅហើយហើយចន់មុំនៅសល់2000ជាងទៀតអឺក៏មិនខំប្រឹងថែទាំវត្តអារាម បើគ្មានប្រសង់បើគ្មានប្រសង់គង់នៅ ក្នុងវត្តអារាមនឹងទេមានអ្នកណាថែទាំព្រះវិដកហើយបើមិនមិនរលាយណាបងចាថាលោកបណ្ដែតបានឡើងទៅលើចាស់ប៉ុន្តែបើគ្មានអ្នកថែទាំបើគ្មានអ្នករៀនសូត្រថាឥឡូវពូជសាសខ្មែរហ្នឹងគ្មានអ្នករៀនតើធ្វើម៉េចទៅពូជម្បោរបស់ខ្មែរហ្នឹងធ្វើម៉េចបានរៀនធ្វើម៉េចបានចេះដឹងហើយការពូជស្រាវជ្រាវផុតក្បាលរបស់គាត់ហ្នឹង បើគាត់លើកដៃផុតផុតក្បាលហើយយើងទៅបំផ្លាញទ្រព្យសម្បត្តិនៅក្នុងវត្តយើងមិនរលាយណាហើយរបស់នេះជារបស់ដៅណាទ្រព្យសម្បត្តិដូចដើមកគីរាប់រយឆ្នាំមានធម្មតាណាណារាប់រយឆ្នាំហ្នឹងអើតំណអើតំណមនុស្សហើយបើមានដូចដូចជាកូននេនកូននេនមួយអង្គដូចមានបន្ទូលនៅក្នុងវត្តគេទៅសម្ភាសព្រះអង្គនេនមួយអង្គហ្នឹង លោកមានបន្ទូលថាដូចអ្នកកាប់មុនហ្នឹង3អ្នកទៅស្លាប់ប្រហែលថ្ងៃក្រោយស្លាប់អស់ដោយតអាមុនហ្នឹងរៀនហើយលឺសូថាអាមកជីងឈាមហើយប្រហែលថ្ងៃអើដូចដូចមួយថ្ងៃក្រោយហ៎ស្រាដើមកគីហ្នឹងសះទៅវិញទៅអាលែងមុខអាណាគេអាហ្នឹងវាអីអ្វីក៏ដល់ក៏មានតងកន្លងរបស់គេបងណាវាមានតងកន្លងហើយអច្ឆរិយៈហេតុហ្នឹងមិនមែនមិនធ្លាប់កើតមានទេមិនមាន អច្ឆរិយហេតុហ្នឹងសាសនាក៏គេមានហេតុអស្ចារ្យចឹងដែរគឺថាមួយតំបន់មានហេតុអស្ចារ្យម្យ៉ាងមួយតំបន់មានហេតុអស្ចារ្យម្យ៉ាងដើមដើមធំធំចាស់ចាស់សត្វតែមានអរុគទេវតានៅមានបាទមានទេវតាគេនៅថែរក្សានោះហើយរាប់រយឆ្នាំមានអ្នកនៅថែនោះហើយទេវតាដែលអាចនៅលើដើមឈើនឹងបានគឺទទួលការអនុញ្ញាតពីស្ដេចវេស្សវ័នអញ្ចឹងទេបាទ ស្ដេចហៅថាចាទុមហារាជការណោះទេវតាពពួកយៈដែលប្រអិនឲ្យចុះមកមើលទិសទាំង4ហ្នឹងស្ដេចមួយមើលទិសមួយហ្នឹងណាបាទបាទហើយនៅកន្លែងកន្លែងដើមឈើបានហ្នឹងសិតតែមានការអនុញ្ញាតពីពីស្ដេចទេវតាហ្នឹងដែលមើលមើលថែដើមឈើមើលថែមើលប្រជាពលរដ្ឋណាដែលល្អជួយបំបែកនាំចិត្តឲ្យល្អចឹង ឲ្យលោកគណៈកម្មការវត្តនឹងឈប់ទៅឈប់ធ្វើអញ្ចឹងទៅខ្ញុំកណាអំពាវនាវអញ្ចឹងហើយមែនទែនសហព័ន្ធក៏មិននៅស្ងៀមដែរយើងធ្វើអញ្ចេះឲ្យពីម្សិលមិញពីម្សិលមួយថ្ងៃប្រហែលជាបដិប្រគុណនឹងបានរាយការណ៍ទៅអន្តរក្រសួងនៅសហរដ្ឋអាមេរិកហើយយើងមានបាយការតទៅទៀតទេវាវាចិត្តដល់ពេលអង្គប្រជុំ PFII នោះជា NPFII ហើយនេះក៏ជាបញ្ហានៃ នៃនៃជនជាតិដើមហ្នឹងហើយហៅថា UNPFII ហ្នឹងគឺគឺគេប្រជុំពីរឿងបញ្ហា ដែលកើតមានឡើងក្នុងក្នុងជនភៀសក្នុងជនជាតិដើមហ្នឹងហើយជនជាតិដើមខ្មែរហ្នឹងកំពុងរងនៅការហៅថាម្យ៉ាងទៀតលោកថ្ងៃមុនខ្ញុំកណាលឺលោកប្រាក់សេរីវុឌ្ឍគាត់មានប្រសាសន៍ថាអឺស្អីគេអឺយ៉ា អឺយើគាត់និយាយភាសាមួយយ៉ាងគាត់ថាគឺថាគេបំបត្តិចោល បំបត្តិចោលនៅជនជាតិហ្នឹងគេចង់បំបត្តិចោលនៅវប្បធម៌របស់ជនជាតិហ្នឹងគាត់គាត់ប្រើភាសាមួយថ្ងៃណានៅឃើញយកមកទូលនៅក្នុងនោះឲ្យច្បាស់លាស់ដូចជាមាននិយាយថ្ងៃមុនម្ដងដែរប៉ុន្តែភ្លេចពាក្យហ្នឹងទៅទៀតទៅលោកប្រធាន ប្រាក់សរិវុឌ្ឍនោះគាត់បាននិយាយថ្ងៃមុនម្ដងនិយាយភាសាហ្នឹង ហើយភាសាហ្នឹងយើងបានជំរាបជូនទៅអង្គការសហជីវជាតិញយញយរហូតទៅដល់មានបរទេស គេតាក់តែងជាខ្សែភាពយន្តលោកស្រីម្នាក់ហ្នឹងនៅជនជាតិអាល្លឺម៉ង់ហ្នឹង Rebecca គាត់ Rebecca Sandler ហ្នឹងហើយគាត់តាក់តែងខ្សែភាពយន្តមួយនិយាយពីរឿង elimination without bleeding នោះ without bleeding elimination without bleeding ហ្នឹង Rebecca Summer អាល្លឺម៉ង់ ណាហើយយើងទទួលបាន ការចាប់អារម្មណ៍ពីនិស្សិតនៅលើពិភពលោកនឹងច្រើនគេសរសេរអំពីការបំបត្តិសិទ្ធិរបស់ខ្មែរក្រមអញ្ញាធរយួននឹងប្រើប្រើជារបៀបយ៉ាងម៉េចខ្លះឥឡូវរបាយការណ៍ស្ដីអំពីការបំបត្តិនៅ សិទ្ធិជនជាតិដើមដែលយុវជនខ្មែរក្រមនិងប្រសង់ខ្មែរក្រមកំពុងនាំគ្នាសិក្សាហើយរកវិធីមកបំផុតបំភ័យបំបត្តិបិទបាំងនឹងយ៉ាងម៉េចរបាយការណ៍នឹងមានច្រើន យើងកំពុងតែស្នើជាមួយនឹងរួមដៃគ្នាជាមួយ UNPO ដើម្បីទៀមទាឲ្យ Special Reporter ហ្នឹងចាប់បង្ខំឲ្យរដ្ឋវៀតណាមនឹងបំភ្លឺនៅគោលគំនិតរបស់ខ្លួនក្នុងថ្ងៃអនាគត នៅលើសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមហ្នឹងនៅក្នុងប្រទេសយួនហ្នឹងនៅក្នុងប្រទេសវៀតណាមហ្នឹងណែឯងនឹងមានការសន្យាយ៉ាងម៉េចពីព្រោះគេហៅថាកណានិយាយមិញការចុះហត្ថលេខាវាបង្កើតឲ្យមាន obligation បង្កើតឲ្យមាន ការទទួលខុសត្រូវដែលជាការតបកិច្ចហើយការតបកិច្ចហ្នឹងនៅក្នុងប្រឡោះហ្នឹងវាអាចឈានទៅដល់ការបង្កើតសច្ចាប័ន្ន ហើយសច្ចាប័ននឹងមានអ្វីដែលយើងលើកយកមកនិយាយដែលព្រះអង្គថាអាចបង្កើតឲ្យទៅជាចង្កោមចង្កោមដើម្បីនឹងជជែកទៅចាវាមានទៅជាកតិកាសញ្ញាអនុសញ្ញាហើយនឹងការតបកិច្ចដែលជាកិច្ចសន្យាផ្សេងផ្សេងជាមួយនឹងស្ថាប័ន specialized agency ដែលលោកគីមគូរំលឹកថ្ងៃមុន7ដណ្ដប់នោះ specialized agency ចឹងក្នុងនោះមាន UNESCO មាន World Trade Organization ហើយមានបញ្ហា IMF ណា World Bank អីហ្នឹងចាពីព្រោះផ្នែកខាងចរាចរហិរញ្ញវត្ថុសម្រាប់គុតផ្គង់ទៅឲ្យប្រទេសដែល កំពុងតែអភិវឌ្ឍរបៀបដូចជារដ្ឋវៀតណាមហ្នឹងត្រូវការបរទេសច្រើនណាស់ត្រូវការច្រើនណាស់ ហើយសពថ្ងៃនេះទៀតលទ្ធផលដែលកំពុងតែបង្ហាញនៅ ក្នុងប្រទេសយូក្រែនហ្នឹងកាន់តែលើកជារូបភាពមួយឲ្យរដ្ឋវៀតណាមនឹងបានឃើញកាន់តែច្បាស់ថានេះអំណាចសេដ្ឋកិច្ចដែលដែលប្រចាំមកលោករួមគ្នានឹងណែងកាន់តែមិនអាចមើលស្រាលបានទេអញ្ញាធម៌ទាំងអស់ហ្នឹងពិនិត្យពិចាររឿងអស់ហ្នឹងឡើងព្រោះព្រោះថ្ងៃថ្ងៃអនាគតនឹងជល់គ្នាហើយ នឹងជល់គ្នានៅលើបកនៅនៅក្នុងឆាកអន្តរជាតិពីរឿងបញ្ហាខ្មែរកម្ពុជាក្រមហ្នឹងដែលយើងកំពុងតែសស្រាក់សស្រាំលើកនៅបញ្ហាច្បាប់ហ្នឹងអញ្ចឹងសូមសូមរំលឹកដែរជាប្រដ្ឋយើងឲ្យយល់ការពៀគ្នាផ្អែកទៅលើមេត្រាច្បាប់ទាំងអស់ហ្នឹងព្រោះរបស់នៅក្នុងវត្តយើងចាត់ចូលជារបស់ដែលស្ថិតនៅក្នុង តំបន់ពោជនីយដ្ឋានរបស់យើងត្រូវនិយាយដល់ចំណុចអស់ហ្នឹងនិយាយដល់ចំណុចដែលគឺថាស្ដាប់ទៅគឺថាប៉ះដឹងអាធន់បាទអឺកន្លែងជាកន្លែងភូមិឋានដីស័ក្តិសិទ្ធដីទេសភូមិស័ក្តិសិទ្ធរបស់ខ្មែរក្រមហេតុអីបានយើងថាកន្លែងនឹងជាទឹកដីស័ក្តិសិទ្ធរបស់យើងមកពីកន្លែងនោះមានមានជើងធូកកន្លែងនឹងមាន ស្បង់ចពោក្របដណ្ដប់បើនៅប្រទេសកម្ពុជាគេហៅដើមឈើនឹងត្រូវបានពំពោះហើយណាប្រសងនានាដែលយកស្បង់ចពោទៅចងនៅតាមដើមឈើនឹងគឺតែប្រាថ្នាមិនអោយអ្នកខលខូចអ្នកឈ្មួញដែលស្វែងចង់រកតែផលប្រយោជន៍ពីឈើអស់ទាំងហ្នឹងហើយទិញនឹងទិញច្បាស់ទិញបានថោកឯងទិញបានថោកពួកឈើអស់ហ្នឹងមិនមែនថោកទេ ធ្វើអស់នឹងមានតម្លៃណាស់ហើយព្រះអង្គមើលមកខ្ពស់លលីឡើងទៅលើនោះ700ឆ្នាំមិនងាយរត់ទេដើមឈើរបៀបអស់អញ្ចឹងនឹងនឹងជាគរូបផនរបស់យើងហើយគេចាត់ចូលនៅក្នុងអឺដើមឈើដែលត្រូវថែរក្សាទៀតហើយមហិតកម្មអញ្ចឹងណាកាប់អញ្ចឹងកាប់បំពេញពូជសាសខ្មែរក្រមហ្នឹងហ្មងណាអូខេអរគុណបង ទៅថិនឥឡូវមើលសូមអាន comment comment ជាភាសាអង់គ្លេសតាំងគឺអានតិចមើលអងថេនអើបងគូខ្ញុំក៏អត់មានឃើញចូលទៀតតែគុណអាដូអានេះថ្មីហ្នឹងអត់មានអានេះចុចបងចុចលើហ្នឹងឃើញហើយ comment លើនោះនេះឥឡូវអានក្នុងក្នុងក្នុងនេះនៅក្នុង background ហ្នឹងមកចុចតើអូអូនេះនេះនេះណានេះ True bin there and they work at night too បាទថាម៉េច គេចង់និយាយពីអីណាគាត់ថាជារឿងពិតហើយគេ អាចធ្វើនៅពេលយប់ទៀតណោះអូហើយមួយទៀតក្រោមគាត់ហ្នឹងវីលៀមហ្នឹងគាត់ថាជារឿងពិតហើយគេអាចធ្វើដល់ពេលយប់ទៀតនោះគេមិនត្រឹមតែធ្វើពេលថ្ងៃទេគាត់ចង់សម្ដែងអញ្ចឹងគាត់ចង់សម្ដែងប្រាប់ថាអញ្ចឹងណាហឺ They got throwing only Cambodian but not their people in during 1975គាត់ថា សិតសឹងតែជាធ្វើធ្វើទៅលើជនជាតិខ្មែរវាគ្មាន ជនជាតិរបស់គាត់ទេតាំងពីឆ្នាំ1978មកឡើយនោះគេធ្វើអញ្ចឹងបើកាត់នឹងច្បាយជាឈ្មោះអង់គ្លេសមែនក៏ប៉ុន្តែប្រហែលជាខិតជាជនជាតិខ្មែរដែរទេប៉ុន្តែឈ្មោះកាត់ឈ្មោះអង់គ្លេសអឺហើយខ្មែរក្រមយើងនៅតែយកត្រកូលដែលយួនដាក់ឲ្យអឺมันដាក់ឲ្យម៉េចมันនាំគ្នាប្រើឈ្មោះ និងត្រកូលជាភាសាខ្មែរទៅអត្តសញ្ញាណខ្មែរយើងច្បាស់លាស់សូមជូនសំណួរទៅលោកពូទៀតបាទបាទអរគុណមិនចេះគាត់ចង់សួរថាហេតុអ្វីបានជាជនជាតិខ្មែរក្រមយើងទាំងអស់ហ្នឹងនៅតែប្រើភាសាយួនយកមកដាក់ឈ្មោះរបស់ខ្លួនហេតុអីមិនប្រើជាភាសាខ្មែរទៅ ដើម្បីស្រួលសម្គាល់ក្នុងអត្តសញ្ញាណរបស់ខ្លួន អូគាត់ថាតកូលតកូលដែលយួនដាក់ឲ្យបាទហ្នឹងតកូលដែលយួនដាក់ឲ្យអាហ្នឹងគាត់គិតថាតកូលថៃតកូលអីតកូលគីមតកូលចៅអីហ្នឹងដែលយួនដាក់ឲ្យហ្នឹងអាហ្នឹងវាជានៅក្នុងប្រវត្តិហ្នឹងវាមានអញ្ចឹងមែនចាប់បង្ខំអឺមែនទែនតកូលគឺជាការរៀបចំរបស់ ក្រុមគ្រួសារនីមួយៗពីព្រោះយើងពីដើមអត់មានតកូលទេហេតុអីបានយើងអត់តកូលនៅក្នុងប្រវត្តិពីដើមទី ខ្មែរមានតកូលគ្រប់គ្នាហ្នឹងគ្រាន់តែសង្គ្រាមច្រើនពេកសូម្បីតែស្ដាច់សម័យសម័យលង្វែកហ្នឹងអត់មានអង្គណាមានតកូលណាអត់ទេអង្គមីអង្គចៅអង្គអេងថាកូនស្ដាច់អអង្គហ្នឹងហៅ ហៅអង្គចឹងហ្មងកើតកូនស្ដេចនឹងហៅអង្គអេងដូចគូណាអង្គឌួងអង្គភឹមអង្គអីហ្នឹងអង្គសូអង្គអីហ្នឹងអត់ទេចំណងហ្នឹងមកតាមមើលគេនិយមពាក្យអង្គហ្នឹងបងហើយអត់ទេបងអង្គភ្ញាអីហ្នឹងមកគឺថាតាំងពីតាំងពីវ័យបែកអង្គររត់ចោលអង្គរឆ្នាំសតវត្សទី14មកទល់មកទល់16ហ្នឹង 17ប្រកូនណាអង្គឌួងយាងមកហ្នឹងមានតកូលត្រឡប់មកវិញមកគោលស្ដាច់ហ្នឹងតែវានឹងអត់ទេអត់មានអត់មានសម័យណានិយមអង្គហើយហើយភញាណាកូនណាកូនញាពញាណាកូនអកញាកូនអីហ្នឹងខ្លះហៅពញាដល់យូរទៅคลายទៅជាភញាហើយព្រះអង្គគិតមើលសម័យនោះ សម្ដេចជួនណាតមានជាផោះតាំងព្រះអង្គលោកថាហ៊ាន ពីដើមអ្នកអ្នកនរមោពុទ្ធាយោសដ្ឋังលោកថាអញ្ចឹងបាទបាទអត់មានអ្នកម៉ូទេនរម៉ូអញ្ចឹងហ្មងណាអានទៅទេសម័យនោះបល័យក៏អានទៅស្អីក៏អានទៅអីអស់គឺថាដល់ក្រោយមកដល់គោណាអង្គឌួងលោកយាងមកទៅ មានការសម្រិតរាំងចិត្តចង់អញ្ចឹងនឹងអញ្ចឹង ហើយដល់ហើយចាស់ចាស់យើងជាទូទៅនៅក្នុងសម័យសង្គ្រាមពីព្រោះឈ្មោះតកូលទាំងអស់ដាក់វាសិតតែមានមានបញ្ជីដាក់ឈ្មោះហ៎បងនៅក្នុងវាំងមានបញ្ជីដាក់ឈ្មោះបានឈ្មោះស្ដេចឥឡូវទៅយកបញ្ជីយកមកត្រឡប់មកវិញប្រមូលទៅសរសេរទៅប្រមូលយកឯកសារដែលបរទេសគេយកទៅទុក នៅក្នុងប្រទេសគេណានៅក្នុងវាំងកូនស្ដេចមួយណាក៏ទៅ ដាក់ឈ្មោះតើមើលវិជីនឹងហ្មងមើលទៅតាមសាសនាព្រាហ្មណ៍គេហៅតម្រាមហាតក្សាតម្រាដាក់ឈ្មោះហ្នឹងណាបាទតម្រាដាក់ឈ្មោះហ្នឹងគឺជាតម្រាមហាតក្សាគេដាក់ឲ្យនៅគេហៅថានាមកហននាមកហនមង្គលគឺជាតម្រាក្បួនខ្នាតមួយសម្រាប់ដាក់ឈ្មោះមនុស្សហ្នឹងបងដាក់ឈ្មោះមនុស្សដូចនៅនេះគេមានឡើងគេហៅ book name book ចឹងណា ហ្នឹងហើយសភៅសម្រាប់ដាក់ឈ្មោះឲ្យកូនហ្នឹងគេព្រះអង្គនៅតាមទីពេទ្យហ្នឹងគេទុកនៅក្នុងបណ្ណាល័យពេទ្យតែកណាបើយើងឆ្ងល់ទៅបើយើងរៀបចំឈ្មោះបង្កើតទេជួននៅហ្នឹងនៅហ្នឹងគេទៅយកទៅក្នុងបណ្ណាល័យពេទ្យដុកទ័រគេហ្នឹងគេបើកយកអាសភៅហ្នឹងមកឲ្យយើងមើលស្រឡាញ់ឈ្មោះអីមើលថាគេឲ្យខ្ចីមើលដាក់យល់ដល់អានយល់ដល់កម្មទីពេទ្យគ្មានទេយ៉ា ខ្ញុំកណាទៅសរសេរមួយដែរនៅក្នុងតម្រាមហាតក្សានោះខ្ញុំកណាស្រាវជ្រាវក្នុងស្រុកខ្មែរនោះតម្រាមហាតក្សាសភៅដាក់ឈ្មោះកូនចៅនោះសេបានមួយមកហើយឥឡូវគេយកផ្សាយពេញពាក្យដែរនិយាយគួរគួរអបអរសាទរដែរយើងយើងនឹងមានការរៀបចំថាឥឡូវអ្នកណាឥឡូវព្រះអង្គមើលណែវងវរ្ម័នវងវរ្ម័ននឹងបានត្រឹមតែ7តំណណាតំណទី8លាយប្រោយលាយបាត់ ជ័យប្រហែលទី7បាត់ហើយបាទអវងនរោដាមបានប្រមាណបាន3តំណអត់មានតទៀតទេអញ្ចឹងមានវងស៊ីសវ័តអីចឹងមកវងប្រគល់ណាអង្គឌួងបានបានលោកអ្នកខ្លះនៅសល់ប្រកាន់យកអង្គឌួងអីចឹងទៅហើយកោតបត់របស់ព្រះអង្គនោះមានស៊ីសវ័តមាននរោដាមអញ្ចឹងយកមកបង្កើតវងខ្លួនឯងវាអត់មានប្រគល់ណាអង្គឌួងមានមានមាន មានតកូលណាគូណាអង្គនោះអត់មានតកូលទេចាបានលោកបង្កើតលួងនរោត្តមណាពីនរោត្តមមកស៊ីសវត្តអីនោះបានបង្កើតយកយកឈ្មោះរបស់ ស្ដេចនឹងមកធ្វើជាតកូលរបស់ខ្លួននរោត្តមអឺស៊ីហនុអីចឹងទៅឧទាហរណ៍ណាគូណាយើងណាអូខេដល់តែឥឡូវសុំសុំផ្អាកប្រវត្តិសាស្ត្របន្តិចឥឡូវចូលអានសំណួរនេះសិនបងដល់ម៉ោងទេដល់នឹងនិយាយនិយាយពាក់ព័ន្ធតកូល អូចឹងសួររឿងសំណួរពាក់ព័ន្ធតកូលកណាត្រូវនិយាយប្រវត្តិនឹងបន្តិចតែអីបានខែក្រោមមកគ្មានតកូលត្រូវហើយអូខេឥឡូវយើងបង្កើតតកូលនឹងហើយតកូលនឹងមិនមែនតកូលយួនដាក់ឲ្យទេទេវាវាហូរហែមកអញ្ចឹងវាទៅជាតកូលហើយហើយយើងចង់កែអានឹងមកចង់គាត់ថាចង់ឲ្យដូរតកូលនឹងមកជាតកូលផ្សេងវិញដូរមិនកើតវាជាប់ប្រហែលប្រវត្តិទេបងជួនណាថាថាឥឡូវអ្នកណាចង់បង្កើតទៀតក៏បង្កើតទៅ ប៉ុន្តែរឿងប្រវត្តិតកូលនឹងវាអញ្ចឹងវាមានរឿងតាមបានទេអាប្រវត្តិគេដាក់ឈ្មោះគឺជាសតវត្សទីប៉ុន្មានគេឲ្យឈ្មោះយើងមកត្រាច់តកូលអានោះសម័យណែអីយ៉ាឡុងស្ដេចយ៉ាឡុងរៀបចំតកូលខ្មែរហ្នឹងដើម្បីងាយគ្រប់គ្រងណាដូចថានៅខេត្តព្រះតាពាំងហ្នឹងគេដាក់ប្រមាណតកូលទៅមានតកូលថាច់តកូលគីមតកូលសើមបាទតកូលឡំ ណាហើយតកោខេតឃ្លៀងខេតអីប៉ុន្តែដល់យូរទៅតកោនោះវាមិនមែននៅតែព្រះស្ពាំងឯណាលោកគោនោះគាត់ប្រកានៅឯឃ្លៀងឬមួយគាត់សម័យសង្គ្រាមនោះរត់ចុះរត់ឡើងទៅឥឡូវហ្នឹងវាពេញផ្ទះទាំងអស់ហ្នឹងខេតណាក៏មានបណ្ឌភាពច្រើនថាឥឡូវដូចខេតមាត់ជូក៏សម្បូរតកូលចៅបើចៅចៅហ្នឹងដឹងធ្លាយមកពីនោះហើយបើឆ្លោះឆ្លោះមួយពីរប៉ុណ្ណឹងប៉ុន្តែឃ្លាំងនោះច្បោកច្បល់ ដោយតកូលខ្ញុំកណ្ដាហ្នឹងដឹងយកវាលាយដឹងមកពីណាជួនកាលតាចិនណាមកមកការយាយខ្មែរអីចឹងទៅវាមានទាអីចឹងទៅចុះខ្មែរក្រមមានណាទាប៉ុន្តែចាហេតុអីបានទាហ្នឹងជឿនជឿនជាដើមដែរមកអំពីយាយយាយដែលទៅជួបជាមួយលោកតាទាអីមកពីពីស្រុកចិនហ្នឹងយាយហ្នឹងគាត់ជាជនជាតិដើមអញ្ចឹងហ្នឹងរឿងវាអញ្ចឹងអត់អីឥឡូវ តែនិយាយវែងឆ្ងាយទៀតហើយពួកយួនហ្នឹងអ្នកខ្លះក៏ជនជាតិដើមដែរមកពីខ្មែរទៅយកប្រពន្ធយួនយួនអឺយួនហ្នឹងមកយកប្រពន្ធខ្មែរអញ្ចឹងទៅអីចឹងវាច្រឡុកច្រឡំគ្នាវាដូចនៅអូស្ត្រាលីអញ្ចឹងព្រះអង្គខ្ញុំកណាបានដឹងរឿងអស់ហ្នឹងមកពីអូស្ត្រាលីគេអនុវត្តអញ្ចឹងហើយអានឹងវាคล้ายទៅជាគេហៅម៉េច contemporary issue in international law ដែលយើងកំពុងតែនិយាយហ្នឹងសិទ្ធិជនជាតិដើមហ្នឹងគឺជា international law គឺជា law របស់អង្គការអង្គការសហប្រជាជាតិហើយដល់ contemporary គឺអ្វីដែលវាកើតឡើងនៅក្នុងទីនោះតើគេធ្វើរបៀបម៉េចបានផលប្រយោជន៍អូស្ត្រាលីកំពុងតែធ្វើរបៀបហ្នឹងហើយបានផលប្រយោជន៍មែនអ្នកណាដែលមានឪពុកម្ដាយយកគ្នាជនជាតិជនជាតិពីក្រៅមកទៅយកជនជាតិដើមកូនអ្នកហ្នឹងคล้ายទៅជាជនជាតិដើម អញ្ចឹងវាคล้ายទៅជាជនជាតិដើមទៅតាមរយៈសម្ព័ន្ធភាពទៅតាមរយៈជាតិព័ន្ធគេហៅជាតិព័ន្ធនោះណាការចងគ្នានៅក្នុងទំនាក់ទំនងស្នេហាចងគ្នាទៅកូនចៅអ្នកហ្នឹងคล้ายទៅជាជនជាតិដើមតែម្ដងទៅបានជនជាតិដើមខ្លះស្បែកសសស្គូទៅមានមានខ្មៅអីពីដើមទៀតអញ្ចឹងរឿងបញ្ហាវងតកូលក៏ដោយបញ្ហាពូជសាសក៏ដោយ ក្នុងថ្ងៃអនាគតនោះក៏ត្រូវមានការជជែកគ្នា ដោះស្រាយនឹងច្រើនប៉ុន្តែយើងទៅបំបីទៅណាថាឥឡូវលោកត្រង់បាននឹងក៏ធ្លាប់និយាយបើយួនទទួលស្គាល់ខ្មែរក្រមជាជនជាតិដើមមានតែចំណេញឲ្យយួនក៏អត់មានរឿងខាតទេបកគលស្អីឲ្យខ្មែរក្រមគ្រប់គ្រងទៅខ្មែរក្រមមានបញ្ហាថ្ងៃក្រោយខ្មែរក្រមធ្វើម៉េចបន្ទោសយួនបានឥឡូវខុស ខ្មែរក្រមក្រនៅលយួន ខ្មែរក្រមមិនចេះអក្សរក៏យើងបន្ទោសយួនខ្មែរក្រមអនុវត្តពេញនៃវប្បធម៌មិនត្រឹមត្រូវយើងបន្ទោសយួនទាំងអស់ប៉ុន្តែបើយួនថាឥឡូវតែឯងខ្មែរក្រមគ្រប់គ្រងខ្លួនឯងដល់ស្វ័យយ័តយើងក៏ហ៊ានបន្ទោសយួនដែរយួនក៏មិនខុសខ្មែរក្រមធ្វើអីមិនកើតមានតែខំប្រឹងរចនាខ្លួនឯងហើយដឹកនាំតដំតសងគ្នាទៅបានសុខទាំងអស់គ្នា ពួកយើងនៅកន្លែងនោះទាំងអស់គ្នាតា គ្រាន់តែរឿងខ្មែរក្រមគ្រប់គ្រងខ្មែរក្រមវាស្រួល ជាងយោយួនមកគ្រប់គ្រងខ្មែរក្រមវាពិបាកហើយខ្មែរក្រមវាអត់ព្រមអាបញ្ហាហ្នឹងយើងអត់ព្រមណាបើយួនគិតឃើញចំណុចហ្នឹងយួនមានតែចំណេញយួនអត់មានខាតទេអត់មានកន្លែងណាខាតទាំងអស់ហើយការជឿនលឿននៅក្នុងប្រទេសយួនហ្នឹងរីកចម្រើនខ្លាំងជាងនឹងឆ្ងាយណាព្រោះឥឡូវដល់បាត់ទៅប្រជែងគ្នាវល់តាទីសទីសបងតាទីសតាទីសយើងដណ្ដើមតែផ្លូវយើងយើងវាអត់មានផ្ដោតទៅលើការអភិវឌ្ឍ យើងយើងផ្ដោតតែការប្រឆាំងគ្នាឥឡូវនៅក្នុងសង្គមហ្នឹងឯងបងសង្គមមួយណានោះឲ្យឲ្យតែមានកលៈអ្នកប្រឆាំងគ្នាច្រើនគឺកលៈការងារកន្លែងនោះវាអត់ចម្រើនទៅមុខទេពីព្រោះគិតតែពីរឿងប្រឆាំងគ្នា ក្នុង24ម៉ោងហ្នឹងគិតតែធ្វើការរីចម្រើនហ្នឹងបាន14 5ម៉ោងសល់ពីហ្នឹងគឺគិតរកវិធីប្រឆាំងគ្នាមកខ្មែរក្រមហិញយួនបញ្ហាហ្នឹងឡើយអូខេឥឡូវមើលមើលបន្តទៀតនៅសល់ អស់អស់ម៉ោងនៅសល់តិចតួចឥឡូវអឺឈ្មោះប៉ាលវុធីនេះសូម្បីតែដើមកគីអាយុចសូម្បីតែដើមកគីអាយុ700ឆ្នាំស្ថិតនៅជាគ្រូផន របស់វត្តរបស់វត្តក៏ចោលយួនដណ្ដើមយកមកកាប់យករហូតដល់វាហ៊ានទះកំភ្លៀងវាសងទៅទៀតអាហ្នឹងវាអាហ្នឹងវាវាខ្លាំងមែនអាហ្នឹង ឡើយមួយទៀតឡើយបងបងថេនដល់ថេនឯដែលទៀតអឺឈ្មោះសុផាជាជាសុផាថាតើសហព័ន្ធចាត់វិធានការយ៉ាងណាឲ្យខ្មែរក្រមនិងខ្មែរទូទៅមានក្តីសង្ឃឹមភាពកក់ក្តៅជាមួយនឹងសហព័ន្ធខ្មែរក្រមនៅថ្ងៃអនាគតឥឡូវសហព័ន្ធមានអីចាត់ចាត់ធានការឥឡូវអឺខ្មែរខ្មែរបានទៅទេ ខ្មែររងកម្មដោយសារតែយួនណារបយោបល់របស់ លោកពូត្រឹមត្រូវណាស់លោកពូណាលោកពូថេនយ៉ាងប្រកល់ឲ្យប្អូនតាំងដោះស្រាយទៅឥឡូវសុផាជសុផាជាហ្នឹងអង្គតាំងក៏ជាសហព័ន្ធដែរអញ្ចឹងឆ្លើយទៅបាទពិតទៅសហព័ន្ធហ្នឹងគឺថាយើង ជាអង្គការក្រៅរដ្ឋាភិបាលមួយប៉ុន្តែសូមឲ្យខ្មែរយើងទាំងអស់គ្នាហ្នឹងយកចិត្តទុកដាក់ចំពោះសហព័ន្ធផងសប្តាហ៍ថ្ងៃសហព័ន្ធ ខ្ញុំចង់លើករឿងបន្តិចមុននឹងពេលចូលដល់សក្តីសង្ឃឹមរបស់បងប្អូនទៅលើសាផនគឺបងប្អូនជាជនជាតិខ្មែរទួតៅនោះគួរណាតែយកចិត្តទុកដាក់ចំពោះសាផនផងសាផនសប្តាហ៍សប្តាហ៍តស៊ូលើឆាកអន្តរជាតិនោះគឺតាតស៊ូដោយ អត់មានកម្រៃមកពីណាទាំងអស់ណាហើយធ្វើការងារដោយស្ម័គ្រចិត្តទាំងអស់អញ្ចឹងមានមានពេលខ្លះខ្មែរក្រមជាសាពរហ្នឹងថ្នាក់ដឹកនាំហ្នឹងគឺគាត់មានការ ខ្វះខាតនៅអាថាវិការមួយចំនួនដើម្បីគ្រប់សមត្ថភាពក្នុងការតស៊ូជាមួយនឹងឆាកអន្តរជាតិនៅលើឆាកអន្តរជាតិទៀតសោតហ្នឹងយើងត្រូវតែបង់អាជា membership របស់គេជាពិសេសដូចជាយើងចូល UNPO អញ្ចឹងយើងត្រូវបង់ membership ឲ្យ UNPO ក្រសួង UNPO ហ្នឹងមួយឆ្នាំហ្នឹងយ៉ាងយ៉ាងហោចណាស់ក៏30000ទៅ50000ដុល្លារដែរអញ្ចឹងទេអឺអាចលនាតស៊ូរបស់យើងណាបើសិនជាយើងគ្មានការឧបត្ថម្ភគ្រប់គ្រងពីអឺ ជនជាតិខ្មែរនិងខ្មែរក្រមតួទៅទាំងអស់ហ្នឹងដើម្បីជំរុញឲ្យអានាវាកម្ពុជាក្រមដែលជាសហព័ន្ធធ្វើដំណើរលើឆាកអន្តរជាតិហ្នឹងបានទៅយ៉ាងរលូនហើយឆាប់រហ័សហ្នឹងវាអាស្រ័យទៅលើការគ្រប់គ្រងពីអង្គការខាងក្រមនេះជាពិសេសពី សមាជិកនានាដែលជាសមាជិកគ្រប់គ្រងមានខ្មែរនិងខ្មែរក្រមជាដើមណាដែលជាជាការងារជំរុញលទ្ធផលទាំងឡាយដែលវាបានឆាប់រហ័សហើយ និងតម្រូវការរបស់បងប្អូនខ្មែរតួទៅឲ្យមានការជឿជាក់ហ្នឹងគឺវាអាស្រ័យទៅលើហេតុផលអស់ទាំងហ្នឹងទេហើយចំណុចរបស់ខ្មែរក្រមធ្វើហ្នឹងលើឆាកអន្តរជាតិហ្នឹងច្បាស់ជាបានជោគជ័យហើយអឺសុំផ្ញើពាក្យទាំងអស់នេះទៅលើខ្មែរទាំងអស់និងខ្មែរក្រមហ្នឹងឲ្យជឿមកលើសហព័ន្ធអញ្ចឹងនៅក្នុងពុទ្ធសាសនាលោកថាមិននឹងចូលទៅធ្វើការងារទៀមទាឲ្យខ្លួនឯងនឹងបានទៅជា មនុស្សអាចអឺ คล้ายទៅជាអ្នកទៅកាន់សុគតិភពបានលុត្រាតែមានការជឿដាក់ពាក្យថាជឿសទ្ធាហ្នឹងមកមិនមកមនុស្សមួយចំនួនមិនតាន់ជឿសហព័ន្ធនៅឡើយទេណាខ្ញុំខ្ញុំបញ្ជាក់ឲ្យច្បាស់បងប្អូនខ្មែរតួទៅទាំងអស់មានខ្មែរក្រមហ្នឹងជាពិសេសហ្នឹងឲ្យដាក់ចិត្តជឿមកលើសហព័ន្ធសិនព្រោះក្នុងពិភពលោកសប្តាហ៍ហ្នឹងខ្មែរក្រមហ្នឹងមានតែអង្គការមួយគត់តែប៉ុណ្ណោះទេដែលជានាវាសង់ស្រោចស្រង់ជាតិខ្មែរក្រមហ្នឹងនៅលើឆាកអន្តរជាតិហើយ មិនត្រឹមតែកំពុងតែធ្វើឲ្យបានជោគជ័យបណ្ដាបណ្ដារហូតដល់ប្រធានថាអនាគតយើងនឹងមានការអឺប្រឆាំងជាមួយនឹងរដ្ឋាភិបាលយួនផ្ទាល់នៅក្នុងលើឆាកអន្តរជាតិហើយនឹងនឹងបង្ខំឲ្យយួនហ្នឹងមកធ្វើការងារអឺឆ្លើយនៅសំណួរជាច្រើនរបស់អង្គការ UNPO ក៏ដូចជា reporter របស់អង្គការសហជីវជាតិជាដើមហ្នឹងនៅចំណុចទាំងឡាយដែល ថ្ងៃនេះបំពេញលើសិទ្ធជនជាតិដើមក៏ដូចជាជនជាតិខ្មែរយើងនៅលើទឹកដីកម្ពុជាក្រមហ្នឹងគឺគាត់គាត់ត្រូវតែទទួលរងគ្រោះជាច្រើននៅចំណុចដែលខ្មែរក្រមនឹងកំពុងតែធ្វើឯកសារមួយចំនួននៅលើអន្តរជាតិហ្នឹងក៏ប៉ុន្តែដែលតម្រូវការរបស់សហព័ន្ធសប្តាហ៍ហ្នឹងឲ្យបងប្អូនជួយគ្រប់គ្រងហើយនឹងជួយជាថាវិការគ្រប់គ្រងនៅចំណុចដែលខ្ញុំលើកឡើងមកអញ្ចឹងថាយើងធ្វើអីក៏ដោយទៅពឹងគេយើងត្រូវតែប្រើ វិធីសាស្ត្រទៅតាមគេដែលគេតម្រូវឲ្យយើងអញ្ចឹងជាពិសេសខ្ញុំលើកឡើង ចំណុចដែលសំខាន់ហ្នឹងគឺថាសេចក្តីត្រូវការរបស់បងប្អូនហើយសេចក្តីវាសនារបស់យើងពឹងទៅលើសហព័ន្ធហ្នឹងវាអាស្រ័យយើងដែរកាលណាយើងជួយទៅលើសហព័ន្ធដល់កម្រិតណាមួយនោះដែលជាកម្រិតហៅថាវាអាចមានស្តង់ដារនោះអញ្ចឹងសហព័ន្ធនោះនឹងអាចធ្វើកិច្ចការងារហ្នឹងបានជោគជ័យហើយក្តីសង្ឃឹមរបស់ខ្មែរនិងខ្មែរក្រមហ្នឹងនឹងអត់ខកបំណងទេបាទអូខេ អឺបន្តទៀតគឺ មានសំណួរថា ខ្មែររងកម្មដោយសារយល់ថាយោបល់ត្រឹមត្រូវហើយបន្តទៀតយួនញ៉ាំមើលខ្មែរក្រមថោកអឺរឿងខ្មែរទុកឲ្យឲ្យខ្មែរធ្វើបានហើយ មិនត្រូវការយួនវាមកជួយទេរឿងខ្មែរក្រមយើងវាមិនមែនថា ដោយសារយួនគេមកជួយទេប៉ុន្តែវានិយាយរួមទៅវាមានការចូលរួមពីខ្មែរយើងមួយចំនួនតូចដែរដែលជាហេតុនៅមានការពាក់ព័ន្ធជាមួយនឹងយួនហ្នឹងហើយយួនក៏ក្នុងនាម គេចង់ធ្វើបាបខ្មែរផងហ្នឹងគឺគេឆ្លៀតឱកាសដែលខ្មែរក្រមនឹងកំពុងតែទន់ខ្សោយមានការ មិនចោះសម្រងគ្នានៅទីណានោះគេតែងតែលូកដៃចូលក្នុងចំណុចដែលដែលខ្វះខាតរបស់ខ្មែរហ្នឹងដែលអឺខ្វះច្បាប់ផងខ្វះចំណេះដឹងផងខ្វះការសាមគ្គីផងហ្នឹងគេលូកដៃចូលពេលហ្នឹងហើយអញ្ចឹងគេចំណុចគួរធ្វើហ្នឹងគេចាំមើលតែចំណុចខ្វះខាតរបស់ខ្មែរចំណុចខ្សោយហ្នឹងចង់និយាយថាចំណុចខ្សោយរបស់ខ្មែរនៅកន្លែងណាគេលូកដៃកន្លែងហ្នឹងព្រមហ្មងអូខេនិយាយទៅខ្ញុំកណ្ដាក៏ចូលទៅនឹងបន្តិចដែរចូលរួមបន្តិច បើយើងធ្លាក់ចុះខ្សោយកើតឡើងមកពីអំពើក្បត់គ្នាគេហៅថាការសោកសៅរបស់ពូជខ្មែរទាំងអស់ហ្នឹងមិនថាខ្មែរក្រមទេ ខ្មែរទាំងអស់ហ្នឹងតែតែកើតនាំឲ្យរឿងសោកសៅមកទល់សពថ្ងៃហ្នឹងគឺថាកើតចេញមកពីអំពើក្បត់គ្នាហ្នឹងមកតែកណ្ណាយើងក្បត់គ្នាយើង ទៅ ពឹងសះដតីមកជួយហើយ ឥឡូវឥឡូវឃើញជាក់ស្ដែងបើយើងផ្ទៃក្នុងមិនមិនមិនទៅពឹងសាសដតីទេតែសាសដតីហ៊ានមកចូលទៅដល់វត្តអារាមយើងទេហ៊ានមកហាមពុទ្ធបរិស័ទខ្មែរយើងមិនអោយចូលវត្តទេសាសដតីសោះហ៊ានអត់ហ៊ានទេមិនហ៊ានដាច់ខាតនឹងមកអំពីអំពើក្បត់គ្នានឹងឯងអញ្ចឹងដើម្បីបញ្ចប់ នៅសោកនាដកម្មនឹងក្នុងថ្ងៃអនាគតត្រូវតែចាប់ផ្ដើមពីការឈប់ឈប់ក្បត់គ្នា មានការអីនិយាយគ្នាដោយត្រង់ត្រង់តតលួចក្បត់គ្នា ទៅតាក់ទងសាសដតីមកដើម្បីនឹងចាញ់ឈ្នះគ្នាយើងគ្រាន់តែដើម្បីចាញ់ឈ្នះគ្នាហើយយើងទៅ ពឹងសាសដតីមកគឺ គឺអត់ដែលមានផលប្រយោជន៍ទេបងជីងវិញចាំចូលមកវិញចឹងទេឮសូមិនមិនមិនមិនមិន clear ទេសំឡេងរបស់បងតិចហ៎ហ្នឹងហើយទេដល់មកហើយចេញចូលឲ្យទៀតប៉ណ្ណឹងចាស់ណាអរគុណអូខេអូខេអរគុណណាស់ប៉ណ្ណឹងចាស់ដល់មកហើយចឹងអរគុណដល់បងទាំងទាំង3នាក់បានចូលរួមពិភាក្សាថ្ងៃនេះមេត្រាទី40 3 44និង45សូមបញ្ចប់តែប៉ុណ្ណេះ ឥឡូវមុននឹងចប់សូមអានអានឯងបងបងគូអានអត់អានតិចទេណាមិនអីអានក៏អានអានតិចអានមាត្រាទី1អាមាត្រាទី43ចេញភាសាអង់គ្លេសណាខ្ញុំបាទសូមធ្វើការអានសារឡើងជាថ្មីនៅសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិចាប់ពីមាត្រា43ទៅជាភាសាអង់គ្លេសនិងភាសាខ្មែរខ្ញុំ Article 43 the rights recognized herein constitute the minimum standards for the survival, dignity, and well-being of the indigenous peoples of the world. មាត្រា43សិទ្ធិទាំងឡាយដែលបានទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះបង្កើតបានជាបទដ្ឋានអបរមាសម្រាប់ការរស់នៅសេចក្តីថ្លៃថ្នូរនិងសុខុមាលភាព របស់ជនជាតិដើម ទាំងឡាយលើពិភពលោក Article 44 All the rights and freedoms recognized herein are equally guaranteed to male and female indigenous individuals មាត្រា44សិទ្ធិនិងសេរីភាពទាំងអស់ដែលបាន ទទួលស្គាល់ក្នុងសេចក្តីប្រកាសនេះត្រូវបានធានាការពារដោយស្មើគ្នា ចំពោះបុគ្គលជនជាតិដើមទាំងឡាយទាំងបរោះនិងស្ត្រី Article 45 Nothing in this declaration may be construed as diminishing or extinguishing the rights indigenous people have now or may acquire in the future មាត្រា45គ្មានបទបញ្ញត្តិណាមួយ ក្នុងសេចក្តីប្រកាសនេះត្រូវបានធ្វើការបកស្រាយដើម្បីកាត់បន្ថយឬបំបត្តិសិទ្ធិទាំងឡាយដែលជនជាតិដើមមាននាបច្ចុប្បន្នឬអាចមាននៅថ្ងៃអនាគតឡើយសូមអរគុណអរគុណអឺការផ្សាយនៃការពិភាក្សាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិពេលនេះសូមដល់ពេលវេលានឹងបញ្ចប់ហើយ តែនៅបញ្ចប់សូមផ្ដាំដល់ប្រជាពលរដ្ឋប្រជាកសិករប្រជាពលរដ្ឋខ្មែរក្រមយើងទូទៅ ដោយបងប្រធានបាន មានបញ្ជាក់មិញថា សូមមេត្តាកុំក្បត់គ្នាសូមមេត្តាកុំទៅពឹងពាក់បរទេសដើម្បីមកបំបែកគ្នាយើងដើម្បីឲ្យអន្តរាយដល់ជាតិរបស់យើងជាសូមអរគុណដើម្បីពង្រឹងស្មារតីរបស់យើង គឺយើងគួរតែ សិក្សាអំពីច្បាប់បានច្រើនសិក្សាសេចក្តីប្រកាសរបស់អង្គការសហជីវជាតិដើម្បីជាទីពឹងជាទីបង្អែកជាខែលជាជាជាទីពឹងរបស់យើងនៅថ្ងៃអនាគតដើម្បីទាមទារនៅសិទ្ធិសេរីភាពរបស់យើងឲ្យបានសម្រេចជោគជ័យនៅថ្ងៃអនាគតកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណច្រើនសូមអរគុណសូមប្រកេតពរនិងពុទ្ធបរិស័ទប្រជាពលរដ្ឋទាំងអស់ជួបតែនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមថ្វាយបង្គំលាសូមប្រានពលលា